ដូចនៅក្នុងអង្គនៃវងវេលគោក្នុងមហាគោបាលសោតចឹងគុណចាស់គឺមានអង្គ11ប៉ុន្តែ1 2 3ហោហែមកដល់ធូមាំងកត្តាក្នុងការពំពួកភ្នក់ហ្នឹងគឺមិនចំពោះតែថា អ្នកណាមើលមកអីថាគុណចាស់សម្ដែងពធัวទៅសបោលៀបសការៈសបោញាតញោមអីនិមន្តចុះឡើងអីចឹងទៅទេវាសំខាន់គឺផ្លូវចិត្តបហប្រតិគុណចាស់មានអង្គនៃធម្មកថាដែលប្រព្រឹត្តទៅគឺសំខាន់ប្រកបដោយមេត្តាចិត្តដើម្បីនឹង បានសាក់ព្រះមចារី ឬក៏ញាតិញោមប្រុសស្រីនឹងបានលើការចេះដឹង ក្នុងពុទ្ធសាសនា មានសេចក្តីសុខក្នុងការស្ដាប់នៅពធទេសនាកណាព្រោះសម្បត្តិគឺការចេះដឹងនឹងមានតម្លៃណាស់អាចបន្តបង់នៅសេចក្តីទុក សោកបានប៉ុន្តែយើងជ្រាបហើយ ដោយ45ព្រះវសារបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងគឺសំខាន់ណាស់កិច្ចការងារគឺព្រះអង្គទ្រង់ដាច់យាង ទៅ ក្នុងលោកប្រទៀននៅពធទេសនា គឺព្រះអង្គប្រាប់ពីការពិតហើយសត្វលោក បានស្ដាប់ហើយក៏យកចិត្តទុកដាក់ សង្កេតពិនិត្យទៅលើ ការពិតដែលព្រះអង្គសម្ដែងហ្នឹងជាបរមត្តទាំងដែលមាន នៅក្នុងខ្លួនឯងជាចិត្តចេតសិករូបឬក៏ជាខណ្ឌបញ្ញកៈហ្នឹងហើយវាមានតំណែងតំណងជាមួយគ្នានឹងលោកខាងក្រៅគឺអាយតនៈអញ្ចឹងទៅព្រះអង្គទ្រង់បង្ហាត់បង្រៀនហ្នឹងដែលធ្វើឲ្យសត្វលោកហ្នឹងបានចេះដឹងហើយដោះស្រាយបញ្ហា បញ្ហាវានៅលើលោភៈទុសៈមោហៈហ្នឹងឬក៏អវិជ្ជាតណ្ហាបាទានហ្នឹងដល់ទៅ ការចេះដឹងហ្នឹងវារំចាប់បងបាននៅអាមេបញ្ហាហ្នឹងឯងអញ្ចឹងគឺមានអានុភាពធំណាស់ដែលសត្វលោកនឹងបានរួចផុតពីបញ្ហារួចផុតពីទុក្ខ ទាំងមនុស្សទាំងទេវតាដោយសារព្រះអង្គទ្រង់ប្រទាននៅពធទេសនាហ្នឹងគឺព្រះអង្គសម្ដែង ប្រាប់អំពីការពិតនៃជីវិតដែលសត្វលោកមិនបានដឹងការពិតហ្នឹងម្ល៉េះហើយវាចេះតែជឿជឿជឿចិត្តដែលវាប្រកបដោយកិលេសហ្នឹងទាំងប៉ុណ្ណា ចិត្តដែលប្រកបដោយកិលេសហ្នឹងវាប្រកបជាមួយគ្នានឹងគំនិតដែលគិតទៅតាមលោភៈគិតទៅតាមទោសៈតាមសេចក្តីកំណាញ់តាមការចំណែនចឹងទៅហើយយើងអត់បានដឹងអានឹងនិយាយថាយើងវាដូចជាណានាអីផ្សេងទៀតចឹងតាមពិតគឺគឺចិត្តដែលមិនតាន់មានការចេះដឹងនឹងឯងក៏និយាយថា យើងចឹងទៅដែលអត់បានដឹងហ្នឹងក៏ជឿទៅតាមចិត្តហ្នឹងហ្នឹងឯងគឺចិត្តដែលប្រកបទៅដោយលោភៈហ្នឹងវាសាងរឿងឲ្យយើងជាប់ជំពាក់ឲ្យយើងស្រឡាញ់ឲ្យយើងសម្គាល់ថាល្អថាគួរឲ្យពេញចិត្តលោកនេះគួរឲ្យចង់រស់នៅអីអីចឹងទៅហើយយើងអត់ដឹងអត់អត់ដឹងហ្នឹងគឺ វាវាមិនដឹងវាមិនដឹងថា ការពិតនឹងយ៉ាងម៉េចដឹងតែថាលោកនឹងគួរឲ្យចង់រស់នៅឬអ្វីអ្វីនឹងគួរឲ្យជាទីត្រេកអរគួរឲ្យជាទីពេញចិត្តអីចឹងមែនកូនចាស់មើលមើលមិនឲ្យជឿហ្មេចប៉ុណ្ណានឹងព្រះអង្គទ្រង់សម្ដែង ចំពោះមេកន្ធយៈព្រាមគឺអឺ អាដែលយើងវាងងឹតភ្នែកដោយសារមានស្បែកភ្នែកវាបាំងដល់ចឹងទៅគេបោកយើងបាន គេថាសម្ពុតកញ្ចាស់ប្រឡាក់ប្រេងខ្មៅកខ្វក់ហ្នឹងគឺសម្ពុតថ្មីសល្អស្អាតហើយអាសម្ពុតថ្មីសល្អស្អាតហ្នឹងវាដូចឡែកឯនោះសោះហើយយើងចេះតែត្រេកអរតាមតែគេបោកចឹងទៅស្លៀកដណ្ដប់ទៅដល់ទៅពេលញាត ជួយជាបាលបោអាស្បែកបាំងភ្នែកហ្នឹង ទៅ ដល់តែមើលឃើញទៅវាដឹងណាដឹងថាសម្ពុតកញ្ចាស់ប្រឡាក់ប្រេងប្រឡាក់ក្អែលហ្នឹងហើយនឹងអាសម្ពុតថ្មីសល្អស្អាតហ្នឹងគឺដឹងច្បាស់ហើយដឹងចំពោះអ្នកបោកប្រាស់នឹងទៅទៀតក៏ណាណែអាស្បែកតែបាំងភ្នែកហ្នឹងគឺអវិជ្ជានឹងឯងវាមិនអាចដឹងអាសម្ពុតកញ្ចាស់ ដែលជាឈ្មោះនៃឧបាទានខណ្ឌសពុតថ្មីសល្អស្អាតហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានហើយដែលសំខាន់ដែលគុណចាស់មើលនៅក្នុងមេគុណរយៈសោតហ្នឹងសំខាន់ត្រង់ដែលព្រះអង្គសម្ដែងថាចិត្តដែលប្រកបដោយរាគៈនឹងឯងដែលជាអ្នកបោកប្រាស់ចឹងហើយបានជាសត្វលោកយើងនឹងវាតែងតែត្រេកអរនឹងរូបត្រេកអរនឹងវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹង នឹងឯងយើងជឿតែយើងជឿថាវាគួរឲ្យស្រឡាញ់វាគួរឲ្យពេញចិត្តមែនអញ្ចឹងទៅយើងនឹងនឹងឯងព្រោះចិត្តនឹងវាប្រកបទៅដោយរាគៈនឹងអញ្ចឹងសភាពនៃចិត្តដែលល្ងងនឹងប៉ុណ្ណាក៏ប៉ុន្តែក្នុងសេចក្តីដែលព្រះអង្គទ្រង់ត្រាស់សម្ដែងដើម្បីជា គ្រឿងប្រៀបធៀបនេះវាចែកទៅជាណាយើងដែលដែលល្ងងហ្នឹងឯងគឺយកអវិជ្ជាដែលបាត់បាំងមិនឲ្យដឹងការពិតនឹងធ្វើជាសត្វលោកយើងពីព្រោះវាជាប្រធាននៃវដ្តសង្សារដល់អញ្ចឹងទៅសំដៅទៅលើចិត្តដែលប្រកបដោយរាគៈនឹងគឺជាអ្នកបោកប្រាស់ក៏ប៉ុន្តែ យើងពោលទៅដោយបរមត្តធัวគឺអវិជ្ជានឹងឯងជាបច្ច័យដែលនាំឲ្យចិត្តមានរាគៈនឹងនឹងឯងអានឹងជាបរមត្តប្រព្រឹត្តទៅអញ្ចឹងតែដល់ទៅសន្មត់ដែលសត្វលោកនឹងឯងដល់នៅសេចក្តីទុកក្នុងវដ្តសង្សារដោយសារថាវាមានតណ្ហាជាសមុទយៈដែលនាំឲ្យកើតទុកនឹងអញ្ចឹងបានមកជារឿងដែលថាសត្វលោកយើងនឹងវាល្ងងហើយទៅតាមសភាពនៃ ចិត្តដែលវាប្រកបទៅដោយកិលេសហ្នឹងវាជាអ្នកបោកប្រាស់វានៅត្រង់ដែលថាយើងមានអីទៀតបើមិនព្រមជឿតាមចិត្តហ្នឹងចិត្តហ្នឹងគេថាឲ្យខឹងក៏ខឹងទៅវាមានដឹងថាមិនត្រូវខឹងនឹងយ៉ាងម៉េចដូច្នេះវាគួរឲ្យយើងរង្គៀសមែនទេទៅជាមួយគ្នានឹងការដែលអត់ដឹងការពិតហ្នឹងអញ្ចឹងបានយើង ត្រូវស្ដាប់ត្រូវសិក្សាបត្រៃដីដកអត្ថកថានឹងឲ្យបានចេះដឹងគឺយើងយើងយល់អញ្ចឹងហ្មងតែយល់ដែលយើងបានស្ដាប់បានសិក្សាទៅថាបើយើងមិនតាន់បានចេះដឹងការពិតទេយើងនៅតែវង្វេងនៅតែច្រឡំជឿទៅតាមចិត្តណាដែលវាតាក់តែងទៅដោយសម្បយុទ្ធធัวវិចិត្តទៅតាមអារម្មណ៍ហ្នឹង វាសាងរឿងឲ្យស្រឡាញ់វាសាងរឿងឲ្យស្អប់គុណចាស់មើលវាមានវាមានរឿងទាំងអស់ហ្នឹងជាបរមត្តឯណាវាអត់មានហ្នឹងណាអន្តែយើងធ្វើម៉េចសំបីតែយើងស្ដាប់ពធព្រះអង្គមានសទ្ធានឹងព្រះអង្គហើយនៅនៅជឿបន្តិចបន្តិចប៉ុន្តែ មិនបានយើងជឿទាំងអស់ទៅកើតទេពីព្រោះត្រិតេតួងនឹងបញ្ញាខ្លួនឯងដែលត្រូវដឹងច្បាស់នឹងឯងចឹងបានយើងជឿព្រះអង្គថាជឿឲ្យដល់បត្រៃសរណគមប៉ុន្តែយើងនៅ ធ្វើខុសនៅនិយាយខុសនៅគិតខុសមកពីអីមកពីយើងមិនបានជឿតាមព្រះអង្គទាំងអស់ទៅនោះឯណា នឹងឯងពេលខ្លះយើងថាយើងត្រូវតែស្រឡាញ់អញ្ចឹងហើយព្រះអង្គទ្រង់សម្ដែងពធัวហ្នឹងមិនអញ្ចឹងទេណាគឺលះបង់នៅលោកភៈគណាហើយយើងពេលខ្លះយើងគិតថាត្រូវតែខឹងអញ្ចឹងកូនចៅនណានណីអីចឹងមើលមើលយើងមិនជឿព្រះអង្គទាំងអស់ទេយើងជឿ ជឿចិត្តដែលបោកប្រាស់នឹងឯងអានឹងវាបោកទៅវាបោកថាឲ្យយើងកំណាញ់ទៅវាត្រូវតែកំណាញ់អញ្ចឹងយើងខំរួខំសន្សំមកមើលនៅក្នុងឯកសារដកព្រាមគុណចាស់មើលតាំងពីបឋមវិឈាមបឋមវិយាមមកមកឆាំវិយាមអីអីហ្នឹងគឺ ជឿទៅតាមសេចក្តីកំណាញ់ហ្នឹងចង់បូជាគឺថានិយាយថាមួយអាកំណាញ់ហ្នឹងមករាប់ពាន់ឃើញណាអឺម្ល៉េះហើយមានឈ្នះអីវាទាល់តែដល់ពេលចិត្តភ្លឺអស់អានឹងគ្រាន់តែសម្ពុតសម្ដប់មួយហ្នឹងមើលមើលវាអញ្ចឹង វាស្វិតស្វាញទៅណាស់វាជឿហ្នឹងហើយសត្វលោកយើងហ្នឹងវាជឿចឹងវាជឿទៅត្រូវទៅកំណាញ់ចឹងមិនត្រូវបែងចែកមិនត្រូវរំលែកមិនត្រូវឲ្យអីអីចឹងទៅជាមួយនឹងសម្បត្តិហ្នឹងប៉ុន្តែបើយើងបានគិតគូរដោយសពគ្រប់ទៅបើយើងត្រូវស្លាប់ណាហ្នឹងឯងយើងយកកន្លែងហ្នឹងមកដើម្បីផ្ចាញ់ផ្ចាកិលេសហ្នឹងបើយើងត្រូវស្លាប់ ហ្នឹងឯងយើងមិនត្រឹមតែព្រាត់ប្រាសចាក់ទ្រព្យសម្បត្តិនឹងទៅទាំងអស់ទេ ទាំងជីវិតក៏អត់បាននៅរស់ទៅទៀតតាមពិតយើងត្រូវរក្សាជីវិតលះបង់ទ្រព្យសម្បត្តិទោះជាត្រូវលះបង់ទៅពេទ្យជាបាលក៏ដោយប៉ុណ្ណាឬក៏ ចោរកម្មអីអីដែលត្រូវមកលួចមកប្លន់ហ្នឹងហ្នឹងឯងគឺបល័យដែលប្រកែយកអីយកទៅលោកអើយទុកទៅជីវិតអាហ្នឹងប្រកែក្រនកណាតែប្រវាយបតប់អីដូចបងវ័យបងវ័យបងខ្ញុំកណាហ្នឹងអាហ្នឹងគឺវាបាញ់ងាប់ហ្មងកណា បើកុំតែរត់ដេញតាមទេមានអីយកទៅនឹងឯងអានឹងដល់ទៅថាត្រូវរក្សាជីវិតបើដឹងថា វាត្រូវស្លាប់ មិនព្រមស្លាប់ទេហ្នឹងឯងត្រូវរក្សាជីវិតប៉ុន្តែនេះគិតថាទៅដដើមយកទ្រពនឹងមកវិញមកដើម្បីយើងបានរស់នៅ ជាមួយនឹងទ្រពទីបំផុត អាទ្រពហ្នឹងក៏មិនបានជីវិតហ្នឹងក៏ស្លាប់ទៅទៀតហើយប្រពន្ធកូនអីហ្នឹងក៏សោកសៅហ្នឹងឯងឈឺរីងរៃខូចបេះដូងអីទៅតាមហ្នឹងចឹងទៅហ្នឹងនេះយើងក្រណពិចារណាឲ្យឃើញថាដល់ទៅមែនទេដែលត្រូវរក្សាជីវិតនឹង កុំនិយាយត្រឹមតែទ្របសំបីដៃជើងក៏យើងព្រមលះព្រមកាត់ដែរព្រមកាត់ណាហ្នឹងហើយណាមុនមុនដំបូងលឺស្រួលតែដាក់ចេញទៅក្រៅទៅវាអំពងលឺតែក្នុងហ្នឹងប៉ុណ្ណឹងបានហើយចឹងបានហើយញាតញោមនៅតែក្នុងហ្នឹងចុះហ្នឹងហើយមិនប៉ុណ្ណឹងបានតែអត់អត់រំពងទៅក្រៅពងទៅក្រៅស្ទួមកក្នុងមិនសូវច្បាស់ ទៅវិញហ្នឹងញាតិញោមតាប់បានណាទេណាណាសាធុទៅហ្នឹងហើយអឺយើងត្រូវរក្សាជីវិតសំបីតែទ្រព្យសម្បត្តិនឹងយើងអត់បានធ្វើទៀនទេណាបានធ្វើទៀនទេឲ្យឲ្យទៀនឲ្យទេប៉ុន្តែដល់ឈឺទៅពេទ្យពេទ្យថា10000អត់មានតថ្លៃទេណាឲ្យតែខ្ញុំជា អានឹងត្រូវ50000ព្រោះត្រូវវះបេះដូងត្រូវដូរត្រូវដាក់អីហើយមិនមែនបានដូចពីមុនបេះដូងស្រួលបួលអីទេណានឹងឯងជារាពិការទៅតាមនឹងប៉ុន្តែក៏ព្រមអស់ទ្រព្យសម្បត្តិច្រើនចឹងទៅនឹងឯងដើម្បីរក្សាអាយុជីវិតនឹងចឹងយើងរៀនគិតចឹងទៅឥឡូវយើង បាននៅរស់ប៉ុណ្ណឹងហើយញាតិញោមមើលមានឱកាសបានឲ្យទៀនយើងឲ្យទៅហើយឲ្យទៀនហ្នឹងវាមិនមែនបាត់ដោយចោលលួចណាវាមិនមែនអស់ទៅដោយយើងឲ្យថ្លៃឆ្នាំថ្លៃពេទ្យឯណាអានេះវាវាមានរឿងល្អច្រើនណាស់គេថាយើងគិតមើលរហូតដល់ទៅត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធដោយការបំពេញទៀនហ្នឹងណា នឹងហើយហើយមិនតែពុទ្ធឯណាព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធពុទ្ធមេត្តាពុទ្ធបិតាហើយក្នុងឋានទេវតាសកៈទេវរាជដាច់ចក្រពតអីអីទាំងអស់គឺសុទ្ធតែសម្រេចទៅដោយទានដោយសិលនឹងឯងហើយវាមិនមែនយើងព្រមអស់ដោយសារតែឲ្យថ្លៃពេទ្យឬក៏ថា លោកហើយយកអីយកទៅទុកជីវិត ដែលវាមានរឿងចោរកម្មឬក៏មានការចាប់ចម្រិតគណាអីអីជាដើមអញ្ចឹងអានឹងយើងគ្រាន់តែគិតឲ្យឃើញថាឥឡូវហ្នឹងជាជាងដែលយើងមានផប់តំណាងបាននៅរស់ទាំងទ្រព្យសម្បត្តិតិចច្រើនអីហ្នឹងគឺយើងមានការសម្រេចទៅវាមិនមែនដូចជាភ្លើងឆេះទឹកលិចចោលលួចអីបាត់បង់ទៅ ទៅទេ ណានេះគឺថា មួយគឺសន្សំចិត្តល្អក្នុងដំណើរទៅកាន់ព្រះនិព្វាន ដែលយើងមិនជាប់ជំពាក់ជាមួយនឹងរបស់ក្នុងលោកប៉ុន្តែតែយើងវានៅជាប់ជំពាក់ជាមួយនឹងខណ្ឌជាមួយនឹងធัวជាខាងក្នុងដែលថាជាខ្លួនយើងហ្នឹងប៉ុន្តែយើងរៀនលះជាមួយនឹងរបស់ខាងក្រៅហ្នឹងជាកាមគុណកាមកិលេសហ្នឹង តាមរយៈនៃការឲ្យទៀបនឹងទៅហើយទិសវាកម្មវិសុទ្ធិមតនោបានឃើញនៅអំពើល្អដែលយើងបានផ្សំគុំសពគ្រប់នឹងទៀនផងសិលផងសេចក្តីល្អផ្សេងផ្សេងផងហើយយើងអាចរស់នៅដោយសុខសប្បាយជាមួយនឹងសេចក្តីល្អដែលយើងបានធ្វើហើយនឹង ដោះស្រាយជាមួយនឹងរឿងផ្សេងផ្សេងទៀតដែលយើងគ្មានអំណាចទៅហួងហែងបានដូចជារឿងចាស់ណារឿងឈឺរឿងព្រាត់ប្រាសរឿងអកុសលវិបាករឿងសេចក្តីវិន័យផ្សេងផ្សេងទៀតណោះយើងមិនអាចទៅហួងហែងបានប៉ុន្តែដល់តែយើងមានសេចក្តីសុខជាមួយនឹងទីពឹងដែលយើងបានធ្វើហើយចាស់ចាស់ទៅងាប់ងាប់ទៅអឺយើង ហួងហែងវាមិនបានដដែលប៉ុន្តែ យើងមិនមែនចេះតែកតុកកន្ទិញកើតទុកដោយកាហាយដោយសារតែហួងហែងរបស់ទាំងអស់នឹងទេ យើងមានសេចក្តីសុខសម្រាប់យើងរស់នៅអានឹងមនុស្សយើងត្រូវតែមានអញ្ចឹងត្រូវតែមានទីពឹងសម្រាប់ខ្លួនឯងអត់មានចេះតែទៅហួងហែងប្រវាយកតបជាមួយនឹងលោកនេះទេ លោកនេះសម្រាប់ឲ្យយើងសិក្សាចម្រើន បញ្ញាលះបង់ឲ្យផុតស្រឡះទៅកាន់ព្រះនិព្វានមិនមែនលោកសម្រាប់យើងហួងហែងទេមិនយើងរស់នៅក្នុងលោកនឹងសម្រាប់គ្រប់គ្រងលោកនឹងទេអ្វីដែលយើងត្រូវប្រគល់ឲ្យជារាត្រូវប្រគល់ឲ្យជាធិត្រូវប្រគល់ឲ្យមរណៈត្រូវឲ្យច្បាស់លាស់ត្រូវប្រគល់ឲ្យអនិច្ចំទុក្ខំអនត្តាត្រូវប្រគល់ឲ្យនិយមធัว ដែលមានការកើតឡើងហើយមានការវិនិច្ឆ័យទៅអ្វីអ្វីដែលវាជាសាធារណៈវាត្រូវរួមជាមួយនឹងភ្លើងឆេះទឹកលិចចោរកម្មអីអីផ្សេងផ្សេងហ្នឹងព្រះអង្គត្រាស់ថា សម្បត្តិទាំងអស់ហ្នឹងវាជាសាធារណៈដល់របស់ប្រាំមុខហ្នឹងផងគឺណាវាត្រូវគេរើបអូសវាត្រូវទេយាតមិន ជាទីស្រឡាញ់អីអីចឹងវានៅក្នុងហ្នឹងអាហ្នឹងឯង វាជាសាធារណៈអញ្ចឹងហើយបើរវល់តែមៃហកៈមៃអកៈដូចជាសัตว์ហ្នឹងវាឈ្មោះមៃអកៈអញ្ចឹងគុណចាស់វាដើរវាវាហើវាហើស្រែកចឹងវាថាបោះអញទេបើអញទេផ្លែលៀបហ្នឹងបើអញទេបើអញទេរហូតដល់មានឈ្មោះអមៃហកៈសัตว์ហ្នឹងចេះតែបោះអញបោះអញហើស្រែកឆ្វែលពេញទៅនឹង ប៉ុន្តែវាអត់មានអំណាចអីទៅដេញគេទេអាគេខ្លាំងជាងគេធំជាងគេមកស៊ីស្រួលឯងស្រែកអីស្រែកទៅឯងចូលមកចិត្តមានតែអញដេញវិញឯងបានតែស្រែកចឹងអញស៊ីអោះជូតមាត់ធ្វើបង្ើយឯងធ្វើអីអញគឺណាអាហ្នឹងគឺមៃហកៈមៃហកៈរបស់អញរបស់អញហ្នឹងវាចឹងទីបំផុតគឺ វាអត់មានបានអីទេ បានតែស្រែកបានតែហួងហែកហ្នឹងហើយក៏សោកសៅអាឡោះអាល័យទៅ វាដូចជាជាមួយគ្នានឹងរបស់ដែលជាសាធារណៈ5យ៉ាងឬក៏ជារៀបជាធិមរណៈអីអីផ្សេងផ្សេងហ្នឹងអានឹងបានថាលោកនេះជាលោកដែល សម្រាប់សិក្សាមិនមែនសម្រាប់យើងហួងហែង យើងគ្រប់គ្រងប្រកែកប្រកម្មទៅទេទៅរៀនឲ្យបានចេះដឹងចេះដឹងថាម៉េចថាម៉េចហើយយើងជឿការចេះដឹងនឹងទៅកុំកុំទៅជឿសេចក្តីល្ងងកុំទៅជឿចិត្តដែលវាប្រកបដោយសេចក្តីល្ងងហ្នឹងវាមានលោភៈវាមានតោសៈវាមានសេចក្តីកំណាញ់វាមានសេចក្តីចំណែនអីអីហ្នឹងយើងយើងទៅជឿដែរបើវាប្រកបដោយមោហៈទៅទាំងអស់អញ្ចឹង ហើយបើយើងមិនជឿបញ្ញាទៀតដូចអត់ជឿព្រះចឹងពីព្រោះដែលយើងបានស្គាល់ព្រះក៏តាមរយៈនៃបញ្ញាព្រះអង្គទ្រង់ត្រាស់ដឹងមែនបានឃើញសេចក្តីពិតទៅយើងដឹងព្រះអង្គទ្រង់ត្រាស់ដឹងហើយពធัวព្រះអង្គទ្រង់សម្ដែងឲ្យសត្វលោកបាន ដឹងនាំសត្វលោកឲ្យរួចផុតចាកទុកព្រះសង្ឃក៏បានចេះដឹងឆ្លង កាត់លងវត្តសង្សារយើង បានប្រសង់ជាសរណៈនឹងផងដែរអញ្ចឹងគឺយើងត្រូវតែពឹងការចេះដឹងអញ្ចឹងបានជាយើងឮមកថា អ្នកដែលជាព្រះអរិយគឺនៅត្រង់ត្រាស់ដឹងសច្ចធម៌ឃើញទេគឺនៅត្រង់បានដឹងការពិតនឹងឯងបានទៅជាបុគ្គលប្រសើរណែបានឈ្នះនៅសេចក្តីទុកទាំងពួងនឹងឯងតណ្ហខយោសัพពទុកខាងជានេតិ អញ្ចឹងគឺយើងពេញចិត្តនឹងការសិក្សា ពុទ្ធសាសនាបត្រៃបីដកនឹងគុណចាស់មិនអាចថាយើង ទៅចេះដឹងអីសពគ្រប់ខាងក្រៅបានទេនឹងឯងមិនបានចេះដឹងអ្វីអ្វីទាំងឡាយទាំងពួងនឹងក៏ហេតុចោគុណចាស់ចូលកាន់ភ្នោះទៅហើយពីព្រោះវិជាខាងក្រៅនឹងសឹងតែទាំងអស់ ដើម្បីតែដោះស្រាយជីវិតនឹងប៉ុណ្ណឹងតើប៉ុណ្ណាដល់ទៅគុណចាស់ព្រះអង្គគង់នៅក្នុងប្រភ្នោះហើយគឺទទួលបច្ច័យ4ពីញាតញោមហើយមិនមែនទទួលដោយលំដាប់ថ្នាក់ក្រោមថ្នាក់អន់អីណាទេណាគឺទទួលដោយអត់មានចម្ពាក់បំណុលណាណាទេ គឺថាទាយច្ចៈបរិភោគគឺថាបួសប្រតិបត្តិជាកូនចៅរបស់ព្រះពុទ្ធទទួលមរតកពីព្រះអង្គដែលទ្រង់អនុញ្ញាតហ្នឹងឯងហើយមានសិលល្អបរិសុទ្ធទៅវាវារួចផុតពីថយបរិភោគហើយមានបច្ចយៈសន្និសិទ្ធសិល រួចផុតពីការចម្ពាក់បំណុលក្នុងផ្ទះកេណាវិសុទ្ធិហើយមិនត្រឹមតែប៉ុណ្ណោះ ឈ្មោះថាជាស្រែបនរបស់ញាតញោមទៀតញាតញោមជាកសិករមានតេយ្យធัวបច្ច័យ4ហ្នឹងដូចជាពូជអញ្ចឹងទៅវិញទេណាគុណចាស់ទៅជាស្រែបនណមើលមើលហើយមានធម្មទានជាជាទានដែលឈ្នះអស់ទានទាំងពួងទៀតដូច្នេះគឺ មិនមែនទទួលបច្ច័យ4ពីពីញាតញោមមកក្នុងលំដាប់គួរឲ្យខ្មាស់អីអីតាមអ្នកណាណណីអីដែលគាត់មិនដឹងចេះតែពោលមកស្មងប៉ិនស្មងអីដើរសូមអីគេឧបមាអញ្ចឹងណាអាហ្នឹងវារឿងអ្នកមិនដឹងទេចឹងប៉ុន្តែព្រះពុទ្ធអង្គព្រះអង្គយាងបណ្ឌបាតណាហ្នឹងឯង សម្រាប់អ្នកបួសហើយជាអង្គគំរូដើម្បីអនុគ្រោះដល់អ្នកបួសទាំងឡាយជាកូនចៅព្រះអង្គនឹងឲ្យគេយល់ថាអ្នកបួសត្រូវមុនបិណ្ឌអញ្ចឹងហើយមានគុណធម៌គ្រប់គ្រាន់សម្រាប់តបស្នងមិនមែនឆាន់ដើម្បីចិញ្ចឹមលោភៈទោសៈមោហៈទេឆាន់ដើម្បីចិញ្ចឹមសិលដើម្បីចិញ្ចឹមព្រះមច្ចរិយធម៌ដើម្បីថែរក្សាប្រសាសនា ណាគឺញាតញោមមានសេចក្តីជ្រះថ្លាណាស់ដូច្នេះព្រះគុណម្ចាស់ត្រូវដោះស្រាយអាចំណេះវិជាខាងក្រៅនឹងរួចអស់បាត់ទៅហើយ មានចាំបាច់ខ្វល់ថាទៅរៀនរកការចេះដឹងដើម្បីចិញ្ចឹមជីវិតអីហើយរឿងលៀបយោមុខមាត់ក្នុងសង្គមអីអីហ្នឹងវាផុតទៅហើយពេលវាមានចាំបាច់មកប្រកបសំក្នុងជីវិតអីទៀតពីព្រោះគ្មានឧត្តមវិសេសវិសាលអីជាងឧត្តមប្រភេទហ្នឹងទៅទៀតទេ នោះទេវតាដាច់ចក្រពត្រាធិរាជក៏នៅតែថ្វាយបង្គំវិខោសាមណេរដូច្នេះវាអត់មានបញ្ហាអីរឿងអាប់អោននៅក្នុង សង្គមដោយសារអត់មានមុខមាត់អីហ្នឹងទេអញ្ចឹងគឺថា រួចពី កិច្ចការងារខាងក្រៅហ្នឹងអស់ហើយលេងគឺណាហើយថ្លៃធ្នូនៅក្នុង ជីវិតរស់នៅដោយអាជីវៈបរិសុទ្ធិសិលទៀតអ្នកណាមកបរិសុទ្ធប្រហែលប្រសង ក្នុងការប្រើប្រាស់វិច័យ4 គឺណាកុំមកថាតែឯងវិញអាហារបរិសុទ្ធដោយសារថាមិនបរិភោគត្រីនិងសាច់អីមែនទេចឹងគឺអាហារបរិសុទ្ធត្រង់បច្ចយៈសន្និសិទ្ធសិលឯណេះនឹងឯងចឹងហើយនឹងការប្រព្រឹត្តទៅក្នុងបបាតិមោកជាដើមនឹងនឹងបរិសុទ្ធក្រៃលែងហើយដោយចតុបបរិសុទ្ធសិលដូច្នេះព្រះគុណម្ចាស់គឺចេះដឹងតែមួយមុខ រឿងវិជាដើម្បីកំចាត់បងហេតុដែលនាំឲ្យកើតទុក្ខពុទ្ធិកាបត្រៃបីដកគឺសិក្សាបាលីនឹងឯងគឺគុណចាស់មានឱកាសនៅក្មេងៗអីរៀនបាលីបានគឺប្រកែចឹងបណ្ណាមានសាលាធម្មវិន័យអីចឹងទៅដូចនៅវត្តច្បក់មានជ័យហ្នឹងគណា មានលោកគ្រូបាលីបង្ហាត់បង្រៀនទៅគឺគុណចាស់មុនគង់នៅច្រើនកោះកពីព្រោះរៀនបាលីហ្នឹងដោយចំណេះវិជ្ជាតែមួយមុខហ្នឹងអញ្ចឹងទៅមិនមានវិជ្ជាអីខាងក្រៅអីទេពីព្រោះគុណចាស់ក៏មិនបានគិតថាអាត្មាអញនឹងផ្សងព្រេងអីទៅរស់នៅបែបតរាវាសអីទៅទេជីវិតតិចតួចហ្នឹង ឃើញគេស្លាប់អស់ទៅហើយទេនៅក្មេងៗក៏ស្លាប់ដែរឥឡូវយើងបានជាមិនតាន់ស្លាប់ហើយក៏បូជាបរតនត្រ័យចឹងទៅអញ្ចឹងវាអត់ចាំបាច់រៀនអីច្រើនក្នុងកិច្ចការងារចិញ្ចឹមជីវិតទេរៀនបល័យចឹងទៅមានពេលច្រើនចេះបានច្រើនបណ្ណាហើយបល័យ3ដកនឹង បាមសេចក្តីដែលព្រះអង្គទៅណាស់ដោយការដែលចេះនៅវេយាករបាលីនឹងធម្មវិន័យចឹងទៅនឹងគឺមិនបែកគំនិត ចិត្តអី ទៅក្នុងរឿងលោកីទេតែនៅក្នុងពុទ្ធិកានឹងព្រោះរៀនបាលីក៏បកស្រាយសេចក្តីចេញមកជាបគាថាធម្មបទទៅមានរឿងរ៉ាវទៅបាលីនៅក្នុង បត្រៃបីដកហ្នឹងទៅគឺអត់មានរវើរវាយចិត្តអីទៅក្នុងរឿងខាងក្រៅទេហ្នឹងឯងអញ្ចឹងគឺគុណចាស់រៀន ទៅញាតិញោមជ្រះថ្លាត្រង់ដែលថាគុណចាស់បួសសិក្សារៀនសូត្រដើម្បីត្រួតត្រងប្រសាសនាចឹងទៅគុណចាស់ក៏បានជាប្រធេរៈមមតំ បាននៅប្រយោជន៍ក្នុងព្រះមច្ឆរិយធัวអនុគ្រោះដល់ស័កព្រះមច្ឆរីតតទៅទៀត ហាត់បង្រៀនទៅទៀតទៅហើយធូមៀងកត្តានេះសំដែងធัวឲ្យដល់ញាតិញោមបានស្ដាប់ទៅ ក្នុងវត្តដីក្រៅវត្តដីចឹងទៅមិនមែនរឿងទៅរលាបសការៈអីទេប៉ុន្តែដល់ទៅញាតិញោមជ្រះថ្លាបូជាមកយកមកចាំលោក ក្នុងវត្តទៅនឹងឯង20អង្គក៏អត់ខ្វះចង្ហាន់30អង្គក៏អត់ខ្វះញាតិញោមនាំគ្នា ជើញមកដឹកទាំងឡានទាំងអតេះនឹងឯងចៃ4អីអីនឹងឯងគឺទំនុកបំរុងដាក់វេនដាក់អីចឹងប្រសងច្រើនណាស់ក៏រត់ទៅសុបាយទៅទៀតប៉ុន្តែនឹងឯងមិនមិនភ័យខ្លាចអត់ចង្ហាន់ទេបើត្រូវអត់វិញតែ2 3អង្គក៏កំសត់ចង្ហាន់អីអីចឹងទៅ នឹងឯងអានឹងវាអាចទៅតាមនឹងតាមរឿងនឹងចឹងប៉ុន្តែដល់ទៅមិនត្រូវអត់ណា50 60អង្គ100អង្គក៏នៅតែមានដោយសារថាវាមានហេតុសំរុំមកណាចឹងប៉ុន្តែក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទគឺក្នុងការធ្វើទៀតនឹងច្រើនជាង អ្នកកម្មសិលទៅទៀត គាត់ធ្វើទៀនក៏ក្រឹកក៏ក្រែងបានតែគាត់មិនតាន់កម្មសិល5ហ្នឹងណាមិនតាន់បានចូលមកសមាទានអីអីក៏គាត់ធ្វើទៀនសំរុំទៅតាមនឹងអញ្ចឹងទៅចឹងចឹងណាមិនមែនបរិសេធថាអឺអ្នកឯងតាន់កម្មសិល5ខ្ញុំមិនទទួលរបស់អ្នកឯងអីអីទៅនោះទេចឹងសូម្បីតែព្រះបជាកពុទ្ធក៏ទទួលសាច់ សាច់អាំងអំពីព្រាមដែរណានឹងឯងក្នុងរឿងរ៉ាវរបស់ពោតតិកតសតិសធិរៈដែលលោកតបៅគុណចាស់មើលអានឹងមិនបាបកម្មដោយសារកត់ជាព្រាមកាច់ដៃកាច់ជើងកាច់ឆ្លាបសត្វនោះប៉ុន្តែព្រះអង្គមកបញ្ជាក់ថាការដែលបានសម្រេចព្រះអរហន្តនេះស្ដាប់អជារੰងវតយ៉ាងកាយោមកគាថានេះព្រះអង្គលើកយកចំណុចដែលបានថ្វាយដុំសាច់អាំងដល់ព្រះវិជ័យកពុទ្ធ មិនមែនតែមួយមុខហ្នឹងទេប៉ុន្តែ ជាបឋមប្រធាននឹងឯងក្នុងការរៀបបានថ្វាយទៀនហ្នឹងដោយក្នុងកម្ពីអបទានអីហ្នឹងដោយច្រើនគឺថាលើកពីរឿងការឲ្យទៀនហ្នឹងឯងហ្នឹងឯងដែលជាការផ្ដើមឡើងចឹងទៅមិនមែនថាដំបងសពផងទេចឹងសពតែក្នុងព្រះកថាដាក់ថាសន្សំអភិនិហាបារមីអំពីព្រះពុទ្ធអង្គមុនមុនចឹងមកហ្នឹងឯង ពីណាពីណីអីចឹងមកហើយក៏នឹកឃើញអង្គខ្លះហ្នឹងក៏រក្សាពពោធិព្រឹកទៅអង្គខ្លះក៏ថ្វាយសង្គមថ្វាយផ្កាអីអីចឹងទៅបូជាប្រទីបទៅអីទៅ មាន ក្នុងកម្ពី អបតិបហ្នឹងហ្នឹងហើយនេះខ្ញុំណាគ្រាន់តែរំលឹកពីដែលញាតញោមពុទ្ធបរិស័ទណាដែលមើលមុខមន្ត្រីនឹងឯង ដែលជាកហបតីជាអ្នកមានទ្រព្យសម្បត្តិអីអីហ្នឹងក៏បានឱកាសបំពេញទានហើយក៏មានផលច្រើន បានខ្សែគប់មួយប្រគុណចាស់ដែលល្អល្អអញ្ចឹងទៅអាចធ្វើឲ្យគាត់ទៅជាមានហេរិអោតបៈចម្រើនឡើងមានសិលមានអីសំរុំទៅតាមនឹងទៀតដោយសារមានភាពល្បីឡើងថាជាភិក្ខុអ្នកមានសិល ចឹងគឺថាអ្នកមានសទ្ធានឹងបានខ្សែបគប់ហើយ បាននៅសេចក្តីសុខដូចជាសម្ពុតសម្ពុតថ្លៃសាច់សម្ពុតល្អទន់ល្មនល្មីអ្នកស្លៀកដណ្ដប់ទៅបាននៅសម្ផស្សជាសុខនឹងយ៉ាងណាមិញពិខុអ្នកមានសិលនឹងគឺដូចសម្ពុតនឹងចឹងពណ៌ល្អគឺជាឈ្មោះនៃសិលនឹងហើយហើយអាសាច់ទន់ល្មនល្មីនឹងដែលធ្វើឲ្យអ្នក ស្លៀកដណ្ដប់មានសេចក្តីសុខប្រើប្រាស់សម្រាកសម្រានផ្ទុំណាគៈមហេសីអីប្រើប្រាស់វេលារាត្រីអីអីហ្នឹងគឺសម្ពុតថ្លៃអញ្ចឹងមានសម្ផស្សជាសក់អញ្ចឹងយ៉ាងណាគឺថាអ្នកដែលមកខ្សែគប់ជាមួយនឹងពិខុអ្នក មានសិលហ្នឹងបានសេចក្តីសក់ដែលមានសម្ផស្សជាសក់ហ្នឹងគឺថាជាអ្នកដែល បានរហូតដល់ទៅពលត្រូវព្រះនិព្វានទៀតផងទៀតដោយអាស្រ័យការខ្សែគប់ គឺណាចម្រើនទៅដោយកុសលធម៌ស្ដាប់អវាទទូលមានព្រានបដៅអានឹងគឺបានសម្ផស្សជាសពដល់ប៉ុណ្ណឹងប៉ុណ្ណាហ្នឹងឯងហើយសាច់ល្អអញ្ចឹងវាខុសពីសពុតរបកឈើសពុតរបកឈើអត់បាន មួយកហបណៈទេប្រមាណមេសកៈហ្នឹងមកផ្ទាំងធំផង ហើយសម្ពុតដែលដែលនាំមកពីដែនកាសីសម្ពុតល្អអញ្ចឹងតម្លៃរហូតដល់ទៅរាប់ម៉ឺនប៉ុណ្ណារាប់ម៉ឺនដូច្នេះវាខុសគ្នាសម្បើមណាគឺម៉ឺនកហបណៈហ្នឹងគឺយើងគិតថាខុសគ្នា10000ដងអញ្ចឹងមើលមើលប៉ុន្តែគឺមិនត្រឹមតែប៉ុណ្្នឹងទេដល់ទៅមួយសែនកហបណៈខុសគ្នាមួយសែនដងអីអីចឹងទៅទៀត ចឹងយ៉ាងណាគឺថាការដែលពិខុអ្នកមានសិលត្រួតត្រងនៅគុណធម៌នឹង អ្នកដែលធ្វើទានជាមួយ នឹងគឺវាសម្រេចទៅជាបុណ្យនឹងរាប់មិនបានប្រមាណមិនអស់ទៅទៀតហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យ ប្រធេរដីកា គុណចាស់ទូមានព្រានប្រដៅមកបាបមកគាថាអីនឹងគឺថាសិស្សគុណចាំរហូតទៀតផ្ដាំកូនផ្ដាំចៅទៅទៀតស្រឡាញ់ណាស់ ហើយគុណចាស់ក៏មិនមែនចេះតែពោលតពីតពេះអីណាដល់តអ្នកមានសិលមានរៈអតបៈសិក្សារៀនសូត្រគឺថាមាត់នឹងមានតម្លៃណាស់និយាយវៃវៃគឺថាគិតពិចារណាឲ្យឲ្យមានប្រយោជន៍មានប្រយោជន៍ប្រយោជន៍សុខស្ងប់ដល់អ្នកដតីដោយ ប្រហាប្រតីអនុគ្រោះនឹងគឺថាមិនមែន គ្រាន់តែប្រុងនិយាយអីគេភ័យគេខ្លាចទៅនោះទេមិនគ្រាន់តែថា គេជួបគេឃើញ គេភ័យគេខ្លាចទៅនោះទេ គឺថាគេមិនតាន់ឃើញមិនតាន់ជួបផងគ្រាន់តែគេនឹកពីចម្ងាយមកហ្នឹងគឺសបាយចិត្តកើតបំទៅហើយក៏ណាដូចជាព្រះថេរៈក៏ជាតេសថេរៈក្នុងសម័យកាលនៃប្របាទសទ្ធាតេសៈអញ្ចឹង រាជាគ្រប់គ្រង តាមពៈបណ្ឌិតវិទ្យគឺថាចង់ទៅឃើញចង់ទៅជួបចង់ទៅ ថ្វាយបង្គំ ព្រះទុច្ចជាតេសធិរៈហ្នឹងចឹងជាព្រះរហន្តប៉ុណ្ណាក្រោយមកនឹងបរិនិព្វាននៅក្នុងបុកសបុកណាឯកដល់អាកាសជាមួយនឹងព្រះមហាភិក្ខធិរៈ គឺមហាភៈភៈថេរៈហ្នឹងគឺប្របាទទេវានំពយៈទេសៈនឹងឯងដែលទទួល ពុទ្ធសាសនាទទួលព្រះមហិន្ទថេរៈនៅ តាមពៈបណ្ឌិទ្វីបជាដំបូងហើយព្រះអង្គបានគ្រប់គ្រងអស់40ឆ្នាំដោយក៏សោយពទីវង្គតទៅឋានតាវតឹងបាន96 ឆ្នាំមនុស្សអត់តាន់បានពេញមួយថ្ងៃឋានតាវតឹង ផងព្រះអង្គក៏បង្អោនចិត្តជាយត់មកកើតនៅ អនុរាធបរិយបើជន់7ឆ្នាំ គឺចូលកម្មភ្នោះហ្មងទៅព្រះអង្គគឺមានអានុភាពដល់ប៉ុណ្ណឹងទំនប់បំរុងពុទ្ធសាសនា40ឆ្នាំអង្គមានអានុភាព អាចអធិដ្ឋាន ជីវិតព្រះអង្គឲ្យជាយត់មកវិញព្រះអង្គមិនដឹងទៅធ្វើអីទេវតាហ្នឹងអង្គស្រឡាញ់ភ្នោះទេឡាញ់ភ្នោះ នៅជាបរិជាមិនបានបួសដល់ទៅជាទេវតានឹកស្រឡាញ់ភ្នោះអញ្ចឹងគឺថាធ្វើម៉េចឲ្យមកកើតជាមនុស្សព្រះអង្គទៅជន់7ឆ្នាំបួសហើយឧបសម្បទាជាវិខត្រួតត្រងបត្រៃ3ដកសម្រាប់ព្រះអរហន្តទៅទៀតទ្រង់ពនាមព្រះមហាភិក្ខធេរៈហើយបរិនិព្វាននៅនឹងបោះសបុក1ក្រេ2ជាមួយនឹងព្រះកច្ចៈទេសធេរៈបបាទសភាទេសៈបាន ថ្វាយប្រភ្លើងបូជាប្រសពព្រះរហន្តពីរអង្គនឹងឯងទៅបោះស្បុកនឹងព្រះកុជ្ជៈទេសធិរៈអធិដ្ឋានឲ្យមកបតិសិនធោបារាមអធិដ្ឋាននៅសវណ្ណមេលិកៈចេតីមកមកបតិសិនពពោតិព្រឹកហើយនឹងលោហៈប្រាសាទណាព្រះមហាព្យខៈធិរៈបានជ្រាបសេចក្តីនឹងទៅ ចារណាយុសង្ខារត្រូវបរិនិព្វានជាមួយនឹងព្រះកុជ្ជៈទេសថេរៈនឹងព្រះកុជ្ជៈទេសថេរៈនឹងឲ្យសិស្សគុណនឹងរៀបចំគ្រែមួយទៀតទុកសម្រាប់ព្រះមហាភក្ខថេរៈនឹងបរិនិព្វានសន្ទឹមគ្នាទាំងពីរអង្គចឹងថ្វាយព្រះសទ្ធាទេសៈដើម្បីបានប្រព ការថ្វាយព្រះភ្លើងនឹងជាកិច្ចដើម្បីបំពេញសទ្ធារបស់ព្រះអង្គបាទសទ្ធាទេសៈនឹងជាអគ្គសាវកឆ្វេង នៃព្រះអរិយមេត្រីនៅក្នុង អង្គុត្តនិកាយតិកនិបាតបីដកលេខ41ក្នុងឋានសោតប៉ុន្តែអដ្ឋថាលោកបញ្យលពីលក្ខណៈនៃបុគ្គលដែលមានសទ្ធានឹងលើកពីប្របាទសទ្ធាទេសៈនឹងប៉ុន្តែ ហ្នឹងឯងហើយនេះខ្ញុំណាបែកមេឃអូហែបន្តិចទៅដើម្បីរំលឹកអំពី អ្នកដែលមានសទ្ធា ចង់ជួបអ្នកមានសិលហ្នឹងដល់អញ្ចឹងអញ្ចឹងគុំចាស់មើលគង់នៅ50អង្គសិក្សារៀនសូត្រធ្វើទីវត្តនឹងឯងឲ្យរុងរឿងទៅគណៈបានជាការអនុគ្រោះដល់បរិស័ទ បណ្ណាហើយការសិក្សារៀនសូត្រចំណេះដឹងអីនេះមិនមែនបលិពោតទេអត់មែនបលិពោតដល់ការចម្រើនវិបស្សនាទេចឹងគឺថាមាន ប្រកដីអប់រំចម្រើនតបឋានបានគុណពីការចេះដឹងនឹងឯងចឹងគឺធ្វើឲ្យយល់ពីជីវិតនឹងជារូបធัวជានាមធัวតែប៉ុណ្្នឹងទេរូបជាធាតមិនដឹងដូចតែសាកសព ហើយនាមធัวហ្នឹងគឺប្រគុណចាស់មានប៉ុណ្ណាគឺប៉ុណ្ណឹងឯងធម្មជាតិដឹងនៅអារម្មណ៍ដូច្នេះវាមានខ្វល់នឹងខ្លួនឯងទៅយ៉ាងម៉េចទៅទៀតគាត់ណាបើប្រគុណម្ចាស់អត់មានស្រាច់បាត់ទៅហើយហ្នឹងដោយសតិឬលឹកដឹងសិក្សារឿយរឿយនៅតែជាច្បាស់ឧបនិស្ស័យសំគួរដល់មគ្គផលពេលណាមគ្គផលកើតពេលហ្នឹង ថាមិនតាន់ដល់ពេលទេក៏ព្រមតាមនឹងពីព្រោះវ័យវ័យគឺជាហេតុផលឲ្យសុខចិត្តទៅណាមិនមែនជារឿងបង្ខំឲ្យ ខ្លួនឯងបានអីទេពីព្រោះវាដឹងថាអត់មានអាត្មាអញស្រេចបាត់ទៅហើយហ្នឹងគឺនៅវាលះកាត់នៅភាពអន្តេះអន្តេងត្រូវការប្រាថ្នាដោយលោភៈដោយតណ្ហានឹងទៅហើយ ទោះជាឥឡូវហ្នឹងមាន សភាពនៃចិត្តជាលោកីក៏វាមិនមែនខ្លួនយើងនឹងឯងពិតមែនតែលោកីវាមិនតាន់មានលោកតរៈប៉ុន្តែលោកីហ្នឹងដែលមិនមែនជាអាត្មាអញហើយមានអាត្មាអញស្អីនៅណាទៀតព្រោះថាលោកីហ្នឹងជាខ្លួនយើងទៅលោកតរៈមិនមែនខ្លួនទេចេះតែបង្ខំរស់លោកតរៈទៅនឹងឯងប៉ុន្តែលោកីក៏វាមិនមែនយើងហើយអាការដែលដឹងអញ្ចឹងឯងរឿយរឿយទៅ ហេតុនឹងគ្រប់គ្រាន់លោកតរៈក៏កើតឡើងទៅគឺជានិយមធัวរបស់លោកយៈនិងលោកតរៈញាណនឹងទេតើនឹងគឺគុណចាស់អត់មានបលពតអីជាមួយនឹងសិក្សារៀនសូត្រទេម្ដែងធัวទៅនឹងឯងចឹងឲ្យការចេះដឹងដល់សកព្រះមចារីដល់ពុទ្ធបរិស័ទបាសកបាសិកាហើយបាន ការត្រួតត្រងប្រសាសនាទៀតគឺណាការចេះដឹងនឹងកំចាត់បងនៅ ការសង្ស័យកំចាត់បងនៅឧត្តចៈកបច្ចៈទៀតគឺណាដូចនៅក្នុងមហាកោសង្កសាលសោតដែលសម្ដែងពីកោសង្កសាលវ័ននឹងរងរឿងដោយពិខុអង្គណាគុណចាំមើលព្រះអនន្ត គឺលើកយកភិក្ខុដែលជាពហុសោតនឹងឯងមកទាំងហើយយើងមើលយកសេចក្តីមិនតន់ថាអីគ្រប់អង្គប្រមាណអង្គនេះ ព្រះអនន្តមកព្រះអនុរុទ្ធមកព្រះរេវតៈមកព្រះមហាកសបៈមកព្រះមហាមុគលានមកព្រះសិរីបុត្រដូចស្ថិតតែសំដែង ដូចជាលើកតម្កើងខ្លួនឯងយើងមើលមិនតន់ដូចគិតទៅថាអញ្ចឹងព្រោះលោកស្ថិតតែសំដែងពីបដិភានរបស់លោក ព្រះនរតខាងទេពចក្ខុទៅ ព្រះកង្ខារេវតៈនឹងខាង ត្រេកអរក្នុងឈាមទៅព្រះមហាកសបៈនឹងសម្ដែងអំពីធុតាំងធគុណនឹងចឹងទៅហើយព្រះមហាមោគលាននឹងសម្ដែងអំពីអភិធម្មអភិធម្មកថាទៀតតណាហើយព្រះសិរីបុត្រនឹងក៏លើកពីបញ្ញានឹងចឹងទៅ ប៉ុន្តែក្នុងព្រះអត្តកថាលោកបញ្យលគូឲ្យយើងជ្រះថ្លាណាគឺមិនលោកមាននួតអួតអាងអីទេពីព្រោះព្រះរិយបុគ្គលលោកលះមេយាសាថយៈនឹងអស់បាត់ដោយសោតាបត្តមៈនឹងឯងព្រះអនន្តនៅ ជាព្រះសេកបុគ្គលមែនក៏អត់មាន សាថយៈប៉ុន្តែហេតុអីបានជាលោកលើកពីភាពពហុសោតហ្នឹង គឺដោយលោកនឹកដល់ស័កព្រមចារីជានានុជនតទៅនឹងឯងគឺឲ្យយកការចេះដឹងនឹងឯងជាបឋមប្រធាន ដើម្បីនឹងបាន ប្រតិបត្តិទាំងព្រះវិន័យបើអត់ដឹងទេណាអាមិចជាគុណអាមិចជាទោសអាមិចទោសដែលកែខៃបានអាមិចទោសកែខៃមិនបានអាមិចទោសធ្ងន់អាមិចទោសស្រាល ករុកាបាត់លហុកាបាត់អីហ្នឹងសិតទៅតេតួងនឹងការសិក្សានឹងឯងទៅកូនណារហូតដល់ផ្លូវធัวអីអីហ្នឹងដែលនឹងអាចកំចាត់បងនៅអកុសលនិវរណៈឧត្តចៈកុកចៈអីអីទាំងអស់ហ្នឹងហើយនឹងបាន ត្រួតត្រងប្រសាសនាហ្នឹងតេតួងនឹងការចេះដឹងនឹងឯងចឹងគឺគុណចាស់យកការសិក្សារៀនសូត្រសំបីថា ចាប់ផ្ដើមវត្តថ្មីទៅចុះ មិនតាន់មានសាលាមិនតាន់មានព្រះវិហារអីគឺត្រូវត្រូវគិតពីសាលារៀនហ្នឹងមិនតាន់មានឧបឋានសាលាអីធំដុំអីចឹងក៏ដោយគឺចាប់ដើមដំបូងគិតពីសាលារៀនរៀនពិខុសាមណេរហ្នឹងអ្នកលោក នៅក្នុងវត្តហ្នឹងហើយអង្គតន្ត្រីតៃទៀតមុនមកនៅក្នុងកត់អីមួយគ្នាអីអីចឹងទៅហើយទីបំផុតញាតញោមជ្រះថ្លា ញាតិញោមមានលុយស្រឡាញ់លុយហើយចឹងមិនថាមិនស្រឡាញ់ទេប៉ុន្តែដល់តែជ្រះថ្លាប្រើប្រាស់លុយនឹងឯងចឹងហើកត់មួយនឹងឯងចេនលោកចឹងទៅញាតញោមមួយទៀតទៅ មួយទៀតទៅព្រោះពីព្រោះវាពេញចិត្តនឹងលោកគង់នៅដើម្បីរៀនអាហ្នឹងគឺវាចម្រើនឡើងចឹង ដល់ទៅចឹងចឹងទៅរឿងសាលារឿងព្រះវិហារអីទៅតាមក្រោយចឹងគឺថានឹងនឹងកើតចឹងទៅតែម្ដងតែចាប់ផ្ដើមដោយការចេះដឹងដោយប្រសង់ត្រួតត្រងនៅសីលាតិគុណនឹងជាទីជ្រះថ្លានៃមនុស្សទេវតាគឺថាដោយពួកនិក្រនគេថាវត្តចេតពុទ្ធនឹងដីហុងស៊ុយអញ្ចឹងណាហើយគេចង់បានដីក្បែរនឹងផងអានឹងគេគិតពីរឿងលៀបសការៈ គេអត់ដឹងថាហេតុដែលនាំឲ្យភិក្ខុសម្បូរលាភសការៈហ្នឹងមកពីអីទេគេថាមកពីដីដីហ្នឹងវាឲ្យសម្បូរលាភសការៈអាហ្នឹងវាគិតពីរឿងលាភសការៈទៅហើយក៏ទៅរៀបចំនៅក្បែរវត្តហ្នឹងចឹងទៅសោកពរាជាអីអីចឹងទៅ បានក្រោយមកព្រះដែលមានពុភាតំណាក់តំណងមួយបាទបសេនតិហ្នឹងទៅ ព្រះរាជាក៏បានរើរូបទីកន្លែងហ្នឹងបានទៅជារាជិការាមសម្រាប់ព្រះភិក្ខុនីគង់នៅនឹងឯងនៅខាងលិចវត្តចេតពុនហ្នឹងយើងគួយនៅនេប្រគុណកត់ហ្នឹងថ្ងៃលិចខាងណាដើរទៅខាងហ្នឹងទៅឃើញហ៎រាជិការាមហ្នឹងនៅសល់គ្រឹះទេទៅព្រោះឃើញថ្មីថ្មីដែលពុទ្ធបរិស័ទយើង ទៅរឿយរឿយហើយនឹងទេទៅឃើញជីកឃើញអីហើយគេរៀបអិតដើម្បីរក្សាទីតាំងនឹងចឹងទៅ នឹងឯងសិក្សាប្រវត្តិទៅឃើញអូទីតាំងរាជការរាមនៅតែហ្នឹងពេលដីទៅលុបព្រោះវាយូរឆ្នាំហើយស្លឹកឈើស្លឹកអីជីកទៅឃើញមកប៉ុណ្ណាហ្នឹងឯងរឿងរ៉ាវមានអញ្ចឹងហើយខ្ញុំណារៀបរាប់សេចក្តីទាំងអស់នេះមកក៏ដើម្បីកណ្ណាពុនចាស់ពុទ្ធបរិស័ទយើងបានជ្រះថ្លានៅក្នុងការសិក្សា ប៉ុន្តែពីព្រោះការចេះដឹងនឹងសំខាន់ណាស់ដែលធ្វើឲ្យយើងបានទីពឹងអត់មានវង្វេងច្រឡំអីទៅតាមការបោកប្រាស់របស់ចិត្តនឹងទៀតទេក៏ដូចជាក្នុងមេគុណរយៈសោតអញ្ចឹងប៉ុណ្ណាដែលពួកញាតនឹងជួយបកស្បែកភ្នែកទៅ មានស្អីទៀតគុណចាស់វាដឹងច្បាស់ហើយអសពុតគេចាស់ហ្នឹងគឺឧបាទានខੰ វាត្រូវនឿយណាយហើយគិតពីព្រោះត្រេកអរនឹងសម្ពុតថ្មីសល្អស្អាតដល់ទៅសម្ពុតថ្មីសល្អស្អាតគឺព្រះនិព្វាន មិនមែនបញ្ញខណ្ឌនឹងឯណាដូច្នេះនិព្វាននេះភិរតោមច្ចោសពតុខាប្រមុចតៃតេណាហ្នឹងឯងទៅដែលសត្វលោកត្រេកអរនឹងព្រះនិព្វានហ្នឹងរមែងរួចផុតចាកទុកទាំងពួងហើយបានដឹងណា បានដឹងថាណាណាអ្នកបោកប្រាស់ហើយគឺចិត្តដែលប្រកបដោយរាគៈហ្នឹងហើយដល់ដឹងអញ្ចឹងទៅយ៉ាងម៉េចកាលណាបើដឹងកើតឡើងចិត្តនឹងវាត្រូវប្រសិជ្ជានៅរាគៈនឹងហើយវាមិនអាចបោកប្រាស់ឲ្យយើង ត្រេកអរនឹងបញ្ញខណ្ឌទៀតទេនឹងឯងនិយាយទៅតាមរឿងគឺថាអ្នកនឹងឯងមិនជាមិត្តរបស់យើងមិនគួរឲ្យយើងសែបគប់ គឺជាអ្នកបោកប្រាស់អីអីចឹងណានឹងឯងនិយាយទៅតាមបរមត្តគឺបានដីទៅចិត្តហ្នឹងវាប្រសិជានៅកិលេសនៅរាគៈអីទាំងអស់ហ្នឹងវាត្រូវនៅក្នុងការគ្រប់គ្រងរបស់វិជ្ជាគ្រប់គ្រងនៃបញ្ញាចឹងគឺថាធ្វើឲ្យចិត្តនឹងបាន នៅវិសុទ្ធិ7ប្រការនឹងឯងចឹងចឹងបានដីថាវាអត់មាន ការបោកប្រាស់អីទៅទៀតទេចូលដល់ ការជាក់ច្បាស់ចំពោះព្រះនិព្វានហើយនឹងបានចាក់ធ្លុះនៅសច្ចៈសពគ្រប់ហើយនឹងគឺថាអត់មានរឿងត្រេកអរជាមួយនឹងឧបាទានខណ្ឌទេនឹងព្រះអង្គសម្ដែង ចំពោះមេគុណយៈព្រាមដែលគាត់មិនតាន់បានយល់ពីអថារោភៈមច្ឆេបរមញ្ញលាភ័ងនេះការមិនមានរោគជាលាភដល់ក្រៃលែងហ្នឹងគាត់មកស្ទាបខ្លួនគាត់ហ្នឹងហើយការមិនមានរោគនឹងសុខភាពគាត់ជានេះហ្នឹង ប៉ុន្តែគាត់អត់ដឹងថា តាំងពីចុងសក់ចុះមកដល់បាតជើងឯបាតជើងឡើងមកហ្នឹងជាតួរោគទេនឹងឯងព្រះអង្គសំដៅយកព្រះនិព្វាននេះនោះទេដែលអត់មានរោគហ្នឹងហើយយើងមាន អត្តភាពកើតមកហើយគឺមិនទៀងជាទុកជារោគនឹងតែហ្មងបញ្ញខណ្ឌនឹងគណាដូច្នេះយើងមិនអាចថា ជាអ្នកមានរោគហើយទៅត្រេកអរនឹងឆ្នាំ មានទឹកថេមានអ្នកលើកកម្កើងខ្លួនឯងដោយសារបានឆ្នាំអីទេគឺយើងប្រើប្រាស់ឆ្នាំដើម្បីឲ្យជារោគនឹងឯងហើយបច្ច័យ4អីអីក្នុងលោកនេះត្រូវប្រើប្រាស់ហើយប៉ុន្តែវាមិនមែនអាចឲ្យជារោគបានត្រឹមតែបច្ច័យ4ទេត្រូវប្រើប្រាស់ប្រកបជាមួយនឹងអរិយមេអង្គ8បានអាចជារោគគឺអត្តភាពនឹងទៅ ដូច្ដូច្នេះប្រកាសណាគុណចាំមើលអ្នកដែលអ្នកដែលឈឺប្រើថ្នាំ ដើម្បីឲ្យជារោគណាមិនមិនបង្អួតបង្អល់គ្នាដោយសារបានថ្នាំហ្នឹងឯណាមិនទៅមើងងាយ អ្នកជាដែលអត់ថ្នាំហ្នឹងឯណាវាមិនមែនសំខាន់ត្រង់មានថ្នាំទេណាសំខាន់ត្រង់អត់ឈឺទេតើសំខាន់ត្រង់ជាទេតើយ៉ាងណាមិញព្រះនិព្វានហ្នឹងគឺថាបរមសុខក្រៃលែងហើយយើងអត់ដឹងចេះថាអត់សប្បាយ ណាអត់មានអីអត់បានអីអានឹងមកពីអីមកពីយើងមិនតន់បានកំណត់ ដឹងឧបាទានខណ្ឌជាទុកនេះនៅ ចាប់យកមកធ្វើជាខ្លួនយើងហើយវាអត់ដឹងថាវេទនាសោយអារម្មណ៍វិញ្ញាណដឹងអារម្មណ៍វាចិត្តតែយើងសោយយើងសប្បាយយើងរីករាយអញ្ចឹងទៅនឹងឯងចឹងតល់តែមានការចេះដឹងនឹងឯងបើអត់ចេះដឹងគឺចាញ់បោកណាចិត្តដែលប្រកបដោយរាគៈត្រេកអរនិងបញ្ញខណ្ឌហ្នឹង ហើយរឿងច្រើនណាស់តាមចិត្តដែលគិតនឹងចឹងគឺថាយើង មិនតាន់បានចេះដឹងសពគ្រប់យ៉ាងណាគឺយើង ទុកចិត្តការចេះដឹងនឹងនឹងរំដោះយើងឲ្យរួចអំពីការវង្វេងក្នុងលោកនឹងមានផ្លូវត្រូវដែលជាបរិញ្ញានឹងដើម្បីបានរួចផុតចាកទុកនឹងឯងអញ្ចឹងខ្ញុំកណារំលឹករំលើករៀបរាប់សេចក្តីព្រោះណា ហ្នឹងឯងពីរឿងគុណចាស់សំដែងពធัวក៏ឃើញតែគុណចាស់ព្រះអង្គឆេងសធិរិទ្ធនៅ នាវត្តមុជលិនសំដែងធัวចឹងគឺណែតទៅគុណចាស់វត្តច្បក់មានជ័យសំដែងដែរណាសំដែងដែរក៏ណាហ្នឹងឯងព្រោះ បានជាប្រយោជន៍ទូទៅចឹងហើយហើយសំខាន់គឺ សម្រាប់វត្តច្បកមានជ័យហ្នឹងចឹងកណាហើយការសិក្សារៀនសូត្របានចេះដឹងទៅគុណចាស់មានឱវាទទៅមិនមិនមែនរឿងអៀនខ្មាស់អីទេណាមិនថាម្ដែងធัวចង់បានលៀប ចង់បានការសរសើរអីមែនទេគឺនេះវានៅលើប្រតិរបស់គុណចាស់វាអាចទៅអញ្ចឹងក៏បានដែរមិនមែនថាអត់ទេប៉ុន្តែបើប្រតិគុណចាស់ជាធម្មកថាអញ្ចឹងទៅរឿងល្អណាស់នៅក្នុង ការប្រកាសសម្ដែងពធគឺថាធូមៀងកាត់ខ្វានឹងជាអង្គមួយនៃកងវេលកោដ៏ឆ្លាតនឹងឯងជាមួយគ្នានឹងការដែលស្គាល់រូបស្គាល់លក្ខណៈ មានការដែលកោះពងរុយបិទដំបៅអីអីហ្នឹងបានមកដល់ពពួកភ្នក់ស្គាល់កំពង់ទឹកអីអីចឹងហើយនឹងដឹងតកោបានផឹកទឹកឲ្យនៅស្គាល់ផ្លូវស្គាល់ទីកោចហើយនឹងការដែលចេះរឺទឹកដោះនឹងមិនមិនឲ្យអស់ហើយនឹង មានការបូជាដល់គោដែលជាបរិនិយោនោះហ្នឹងហើយព្រះពុទ្ធអង្គក៏ទ្រង់ត្រាស់សម្ដែងពីបបជាតិនៅក្នុងសាសនានឹងឯងដែលដែលឆ្លាតឆ្លះនឹងប្រកបដោយអង្គ 11ប្រការហ្នឹងហើយបាននៅបញ្ញកោរស់ហ្នឹងគឺព្រះសទ្ធំទាំង5ទាំងដោយសីលខណ្ឌសមាធិខណ្ឌបញ្ញាខណ្ឌវិមុតតិខណ្ឌនិងវិមុតតិញ្ញាណទេសនខណ្ឌជារបស់ព្រះអសេខៈហ្នឹងអង្គ11ហ្នឹងព្រោះណាហើយម្ចាស់កម្មវិធីបត់នឹងបាសកពលនាង បាសិកាគ្រាលសីយាលើគេទៀតគួរតែ គួរតែកុំដាក់អបាសក់ប៉ុលនាងព្រោះគាត់ចែកឋានទៅយូរហើយកណាខ្ញុំកណាជំរាបបាសិកា គ្រាសីយាដែរឲ្យគាត់ដាក់ថាបាសិកាគ្រាសីយាប៉ុលនាងចឹងទៅព្រោះគាត់នឹករលឹកស្វាមីដែលល្អជាមួយគាត់ហូរហែរហូតមកហើយឥឡូវគាត់ឈឺងន់ធ្ងរដែរនៅពេទ្យបាងកកត្រូវ ព្យាបាលរោគច្រមុះដែលវាកទៅជាមហារាជថ្នាក់ដំបូងអញ្ចឹងគឺនៅឲ្យពេទ្យព្យាបាលឡើងមួយខែអីនោះណាក្រំគ្រាទរុនតរាដែរហើយហ្នឹងហ្នឹងឯងហើយបាសក់សុកសឿននិងបាសិកាខឹមភឿង ចឹងទៅនៅទាំងអស់គ្នា បាសក់សក់ចម្រើន បាសិកាគង់មលីកតបាសក់ឡាយសខំនិងភរិយាចឹងទៅនៅអូស្ត្រាលីភរិយាហើយបង្ខំចិត្តដឹកនាំពុទ្ធបរិស័ទទៅថ្វាយបង្គំនៅប្រទេសភូមាដែលសម្បូរបច្ច័យដីហើយនឹងទីវត្តដែលគួរឲ្យជ្រះថ្លា ធំជាងគេក្នុងពិភពលោកនឹងឯងដែលមានសង្គុត្តរៈចេតីគឺណាហើយនឹងពុទ្ធបរិស័ទច្រើនទៀតណាហ្នឹងឯងមានហោហែមកបង្ខំកាត់លើកពីបាសិការស់ចិនអីអីហ្នឹងក៏មានក្នុងហ្នឹងហើយហើយមាន ច្រើនពុទ្ធបរិស័ទអធិស្រ័យទុកដាក់ខ្លួនឯងជាទីរលឹកទៅដើម្បីបានត្រេកអររឿយរឿយតាមក្រោយ ប៉ុន្តែគឺដូចដែលពធัวហ្នឹងបានរំលឹកហើយយើងត្រូវតែរៀបចំ នៅអ្វីអ្វីសម្រាប់ឲ្យយើងបាននៅទីពឹងពិតប្រកបដោយខ្លួនឯងមិនអាចយើងចេះតែគ្រប់គ្រងហួងហែងអ្វីអ្វីទាំងអស់ក្នុងโลกទេសត្វលោកប្រព្រឹត្តទៅតាមកម្មវារួមទាំងយើងផងដែរកូនចៅអីទាំងអស់ហ្នឹង ហើយអ្វីអ្វីជារបស់ក្នុងលោកវាស្ថិតនៅក្នុងការប្រែប្រួលអ្វីអ្វីគ្រប់យ៉ាង វានៅលើអព្យាស្រ័យបហបរតីរៀងរៀងព្រះអង្គអំពើកម្មរបស់អ្នកដតីអីអីហ្នឹងយើងមិនអាចនឹងទៅចាត់ចែងហួងហែងអីបានទេ មើលតែមករៀមដៃនោះយើងមានទៅស្មើគ្នាអី ណាទាំង5ហ្នឹងនឹងឯងយើងក៏មិនអាចនឹងធ្វើឲ្យនោះយើងស្មើគ្នាទៅទាំងអស់ទេប៉ុន្តែពិតមែនតែម្រាមដៃមិនស្មើគ្នាតែអាចជួយគ្នាក្នុងការចាប់កម្មអីអីចឹងដែរណោះទៀតណោះយើងគិតទៅតាមហ្នឹងស្អីស្អីក៏សម្រាប់ឲ្យយើងរៀនដែរយើងរៀនសង្កេតអីមើលតាមហ្នឹងទៅ ខ្សែផ្សំបានជាឧទាហរណ៍អីខ្លះមកចឹងដែរនឹងឯងចឹងពិតមែនតែមិនស្មើគ្នាតែក៏អាចជួយធ្វើការគ្នាបាន យើងមិនអាចចាប់អីមករៀមមួយបានទេមិនក៏ពីរដែរយើងស្បៀតចឹងទៅហើយបានទាំង5នឹងទៅ គឺថាវាមមតំជាប់លប់ល្អព្រោះណាហ្នឹងឯងយើងក៏ផ្សាយផ្សំមនុស្សតាមនឹងទៅ ទោះជាថាមិនតន់មានសិលក៏អាចជាជំនួយចឹងទៅចឹងអាចធ្វើទានបានអីចឹងទៅយ៉ាងហោចណាស់ក៏គង់ឲ្យយើងសិក្សាបានមនុស្សគ្រប់គ្នាធ្វើល្អក៏ជាគ្រូឲ្យយើងរៀនសូត្រតាមធ្វើមិនល្អក៏សម្រាប់ជាគ្រូណាដើម្បីយើងកិច្ចយើងជាដោយថាយើងមើលអ្នកដើរមុនត្រាប់តែឃើញល្អិលប្រប្រុច អីទៅចឹងអីក៏ធ្លាក់ក្នុងជ្រោះទៅចឹងយើងដឹងអូកន្លែងហ្នឹងល្អិលត្រូវប្រយ័ត្នឬយើងបើករថយន្តអីពីក្រោយអីអីចឹងទៅយើងដឹងអ្នកមុនហ្នឹងវាមិនវារលាក់វាលោតអីកន្លែងហ្នឹងយើងក៏ប្រយ័ត្នអីចឹងឧទាហរណ៍ចឹងយើងសិក្សាបានតែទាំងអស់នឹងឯងចឹងនឹងឯងយើងមានការសិក្សា ចឹងទៅហើយរੂសេចក្តីសុខសម្រាប់ជីវិតរបស់យើង នៅត្រង់ដែលថា ទីពឹងសម្រាប់ខ្លួនឯងគឺលោកិយៈកុសលហើយនឹងអប់រំនៅលោកិយៈញាតនឹងឯងបាន ចាស់ខ្លានឹងសម្រេចលោកកតរៈណាការដែលសិក្សាចេះដឹងនៅលោកនេះទៅតាមសេចក្តីពិត តែកាលណាយើងស្រាវជ្រាវទទួលយកការពិតពីគ្រប់រឿងទាំងអស់បាននឹងគឺយើងអាចដោះស្រាយបញ្ហាក្នុងជីវិតរបស់យើងបានហើយចឹងគឺអ្វីៗយើងមិនអាចគ្រប់គ្រងបានមែនប៉ុន្តែយើងអាចសិក្សាបាននឹងឯងដូច្នេះគឺយើងត្រូវយល់ពីរឿងសិក្សាហើយនឹងការគ្រប់គ្រងនឹងឯងចឹងបើយើងអាចគ្រប់គ្រងចិត្តសម្ដានបានអានឹងល្អ មិនគ្រប់គ្រងដោយតណ្ហាបាទានទេគ្រប់គ្រងដោយតំណតគ្នានៃសតិប្រព្រឹត្តទៅជាសេចក្តីមិន ប្រមាទសាតតិកានឹងគឺតគ្នានៃការមានសតិហៅថាសតិសាតតិកានឹងឯងជាឈ្មោះនៃសេចក្តីមិន ប្រមាទអានឹងយើងអាចពោលថារក្សាបានដោយរក្សាសិលអញ្ចឹងរក្សាចិត្តអញ្ចឹងចិត្ត តាំងរខេថមេធាវី ឬក៏ថាឧជុងការោតិមេធាវីចឹងទៅគឺថាអ្នកប្រាជ្ញលោកធ្វើចិត្តឲ្យត្រង់លោករក្សាចិត្តអាហ្នឹងមិនមែនហួងហែងដោយអំណាចតណ្ហាបាទានទេតែ គ្រប់គ្រងដោយសតិសម្បជញ្ញៈអាហ្នឹងគឺប៉ុណ្ណឹងទៀតក្នុងភេរៈក្នុងកិច្ចនទីរបស់យើង យើងមិនបាច់ចាំជ្រួលច្បល់ចង់ចេះចង់ដឹងចង់គ្រប់គ្រងអីទៅច្រើនរហូតលទ្ធផលទុកសោក ត្រង់ដែលយើង គ្រប់គ្រងមិនបាននោះទេអ្វីដែលត្រូវលះគឺត្រូវតែ ត្រូវតែលះចឹងហ្មងចឹងអូណាឲ្យវាកន្លង ទៅជាអតីតៈឬក៏ថាអ្វីដែលមិនតាន់មកដល់ក៏ដឹងថាវាមិនតាន់មកដល់ប៉ុន្តែអ្វីដែលយើងប្រើបាន គឺបច្ចុប្បន្នដែលវាមានជាសភាវៈសម្រាប់សិក្សា មាន កាយវិចារគ្រប់គ្រង ទៅដោយ សិល មានចិត្តអប់រំដោយ សមថៈវិបស្សនា ត្រូវធ្វើសេចក្តីល្អជាមួយគ្នានឹងអ្នកដែលកំពុងនៅរស់ជុំគ្នាក្នុងបច្ចុប្បន្នអ្នកដែលចែកឋានទៅហើយ គឺអតីតាធម្មាយើងតេកេណានុបទានឧទ្ទិសទៅនឹងឯងមិនមែនទៅសោកសៅទៀមទារួអ្នកដែលព្រាត់ប្រាសទៅនឹងឲ្យចេះទៅនៅជាមួយយើងទេវាវាមិនអាចហួងហែងចឹងបានទេតែយើងមានសេចក្តីសុខជាមួយនឹងអ្នកដែលនៅជាមួយគ្នាចឹងទៅ នឹងឯងអានឹងវាជាចំណេះមួយដែលដែលអាចយើងរស់បានឧទាហរណ៍ដូចត្រីអញ្ចឹងគុនចាំមើលគឺណាវានៅក្នុងទឹកបានវារស់បានក្នុងទឹកនឹងឯងប៉ុន្តែមិនមែនថាវាចេះអីទាំងអស់បានវារស់បានណាចាប់វាដាក់លើគោកមើលបើវាអាចរស់នៅបានយ៉ាងម៉េចទៅចាប់ឲ្យវាឡើងលើដើមឈើឯងប្រកែហែលទឹកឯងឡើងដើមឈើមើល គិតណាវាឡើងបានទេវាវាក្រៀមទៅការវាស្លាប់ហើយគឺនឹងឯងអីស្វា បកែឡើងដើមឈើមែនតែតែចាប់បោះក្នុងទឹកមើលឲ្យទៅនៅដូចត្រីមើលវាអត់បានដូចតែគ្នាហ្នឹងដូច្នេះគឺវាបកែបានមួយមុខមុខវារស់នៅបានហើយយើងហ្នឹងក៏យើងត្រូវតែរៀនរស់ទៅតាមចំណេះវិជ្ជាចឹងទៅឲ្យតែថា យើងអាចបានសេចក្តីសុខគឺណា ក្នុងចំណេះវិជ្ជាដែលយើងមានក៏ប៉ុណ្ណឹងយើងមិនបាច់ព្រៀបផ្ទឹមខ្លួនយើងនឹងអ្នកដតីអូយគេមាននេះអូយគេមាននោះវល់អូយអូយអញ្ចឹងទៅវាកើតទុកគេថាហើយយើងបានរស់នៅយូរអង្វែងទៅប៉ុណ្ណាហើយយើងមិនចេះសន្សំពេលវេលានឹងដើម្បីរស់នៅជាសុខពីព្រោះតលតែសុខបានចម្រើនបញ្ញាទាំងហើយយើងរវល់តែក្តៅផ្សាររវល់តែផ្ទះសារព្រៀបផ្ទឹមនឹងអ្នកដតី គឺដល់ពេលចាស់ឈឺស្លាប់ហើយអបប្រាជ្ញានឹងឯងអបៈទាំងអបប្រាជ្ញា ឬក៏អបអន់នឹងចឹងទៅអបអោននឹងចឹងទៅនឹងឯងមាន បញ្ញាទួនខ្សោយមានបញ្ញាតិចព្រោះនិវរណៈធัวនឹងវាធ្វើឲ្យបញ្ញាទុពលគឺណាកាមឆន្ទៈនិវរណៈព្យាបាទៈនិវរណៈអីអីទាំងអស់ហ្នឹងវាបិទបាំងការពិតណាហើយយើងដឹងហើយថា យើងរៀនចេះបត្រៃបីដកក៏ដោយប៉ុន្តែមិនតន់ចាក់ធ្លុះនៅសច្ចធម៌ដោយសារតែនិវរណធម៌វាជាគ្រឿងរារាំងបិទបាំងនៅ បញ្ញាឧបនិស្ស័យអញ្ចឹងទោះជាយើងចេះពោលចេះថាតែការពិត យើងអត់បានចាក់ធ្លុះអានឹងត្រូវរង្គៀសចំពោះនឹងអានិវរណៈអីអីទាំងអស់ហ្នឹងចឹងយើងចេះតែមិនដឹងមិនដឹងអញ្ចឹងទៅអស់ពីពុទ្ធសាសនាទៅ វាជារឿងគ្រោះថ្នាក់ក្នុងវដ្តសង្សារ នឹងឯងតែដូច្នេះជាជាងពេលដែលនៅ មាន ពុទ្ធសាសនា គឺមិនមែនគ្រាន់តែយើងចេះរៀនចេះថាអីទេ គឺសំខាន់យើងយើងត្រូវយល់ថាណារឿងការដែលមិនបានចាក់ធ្លុះហ្នឹងវានៅបិទបាំងទៅដោយអវិជ្ជាហ្នឹងតាកទួង ទៅនឹងអកុសលនិវរណៈតាកទួងទៅនឹងកិលេសអីទាំងអស់ហ្នឹងហើយមិនបានចម្រើនទៅដោយសេចក្តីមិន ប្រមាទហ្នឹងទៅតបឋានវិបស្សនាហ្នឹង ចឹងចំណេះដឹងដែលអាចឲ្យយើងមានសេចក្តីសុខបានដោយគុណចាស់ពិសេសគង់នៅក្នុងប្រភ្នោះអញ្ចឹងប្រៀបបីដូចជាថាត្រីនៅក្នុងទឹកតែប៉ុណ្ណឹងមិនបាច់ចាំថាអញទៅរៀនរស់នៅលើគោកអីទេមិនបាច់ទេគឺណាគឺថាអាចប្រព្រឹត្តសមណៈធัวបានសុខបានដំណើរផ្លូវទៅកាន់ព្រះនិព្វានបាន គឺជោគជ័យហើយមានចាំបាច់រឿងដែលត្រូវចេះដឹងអីមានអីបានអីសពគ្រប់ក្នុងโลกហ្នឹង ដំណើរនេះជាដំណើរលះបង់ទេតើទាំងព្រះមច្ចរិយធម៌នឹងគឺសំខាន់ជាទីបំផុតនឹងឯងចឹងខ្ញុំបកណារៀបរាប់សេចក្តីនៃពធប៉ុណ្ណឹងចុះក៏សំគួរហើយដូចមានសំណួរប៉ុណ្ណាចាំតិចបងខំនេះខ្ញុំបាទឈ្មោះអង្គសវណ្ណនៅភ្នំពេញមានចម្ងល់ដើម្បីសាកសួរថាសេចក្តីទុក្ខ ខ្លួនឯងក៏មិននាំមកសេចក្តីទុកនឹងកូនភរិយាក៏មិនបាននាំមកនៅសេចក្តីទុកនឹងគឺផស្សៈណាអញ្ចឹងសូមឲ្យលោកគ្រូជួយបញ្យល់ណាហ្នឹងមានអីសួរល្អតាហ្នឹងឯងមើលនៅក្នុងបីដកលេខ31ណាហ្នឹងឯងគឺ នៅក្នុងកសបៈសោតតេតងនឹងអាចារ្យលកសបៈទូលសួរព្រះអង្គពីបញ្ហាហ្នឹងសេចក្តីទុកបកលធ្វើដោយខ្លួនឯងឬព្រះអង្គអ្នកកសបៈអ្នកកំពូលដូច្នោះឡើយចឹងសេចក្តីទុកអ្នកដតីធ្វើឲ្យឬព្រះអង្គមនាលកសបៈអ្នកកំពូលដូច្នោះឡើយជាដើមហ្នឹងសាកសួរព្រះអង្គទៅច្រើនណាស់ពីព្រោះក្រៅពុទ្ធសាសនាទៀតហើយទៅ មិននឹងដឹងពីហេតុបានត្រឹមត្រូវ ក៏ដឹងតែពីហេតុហ្នឹងគឺខ្លួនឯងធ្វើឲ្យខ្លួនឯងឬក៏ហេតុហ្នឹងអ្នកដតីធ្វើឲ្យហេតុគឺខ្លួនឯងឬអ្នកដតីផលគឺសេចក្តីទុកហើយដល់ទៅសួរដេញដោលទៅព្រះអង្គបរិស័ទថាកុំឲ្យពោលអញ្ចឹងដូច្នេះវាអត់ដឹងទៅទទួលសួរព្រះអង្គថាអញ្ចឹងសេចក្តីទុកហ្នឹងមានឯងឯងឯព្រះអង្គអត់មានហេតុទេឬទៅណាវាមិនដឹងជាហេតុហ្នឹងណែ ដែលជាហេតុនៃសេចក្តីទុកនឹងយ៉ាងណាវាអត់ដឹងវាដឹងតែខ្លួនឯងអ្នកធ្វើឲ្យខ្លួនឯងខ្លួនឯងអ្នកទទួលអ្នករតីធ្វើឲ្យខ្លួនឯងគឺខ្លួនឯងក៏អ្នកទទួលដោយថាអ្នករតីធ្វើកម្មខ្លួនឯងទទួលអញ្ចឹងទៅឬក៏ខ្លួនឯងអ្នកធ្វើកម្មអ្នករតីទទួលអីអញ្ចឹងទៅវាចេះតែដឹងអញ្ចឹងណានឹងឯងទៅដូចអ្នកធ្វើបាប អីសពថ្ងៃដឹងចឹងវាមាន បានយល់ដឹងអំពីកម្មនិងវិបាករបស់កម្មដោយកម្មបច្ចយោនឹងឯណា វាដឹងតែធ្វើទៅវាអាចថាបាណារិបាតអតនេទានទៅ ខ្លួនឯងនឹងឯងជាអ្នកបានទទួលផលនឹងនឹងឯងសម្រាប់គេបានក្នុងការងារអាជីពឬក៏ដោយការខឹងក្រោតឬក៏ប្រព្រឹត្តអត្តនេទានចោរកម្មអីអីទាំងអស់នឹងចឹងទៅ គឺថាវាដឹងតែថាខ្លួនឯងអ្នកធ្វើក្នុងបច្ចុប្បន្នហ្នឹងផលគឺបានទទួលហ្នឹងតែប៉ុណ្្នឹងឯងហេតុផលហ្នឹងត្រឹមត្រូវអស់ប៉ុណ្្នឹងឯងអាហ្នឹងវាយល់ខុសទៅក្នុងហេតុផលហ្នឹងចឹងប៉ុណ្ណាហើយដល់ទៅទីបំផុតគឺថាព្រះអង្គទ្រង់ប្រកាសពីបដិច្ចសមុបាទធัวនឹងឯងក៏ដូចជាលើកពីថាសៈអីចឹងនឹងឯងអានឹងឯងគឺតួបច្ច័យណាដែលនាំឲ្យមានសេចក្តីទុកក្នុងវដ្តសង្សារហ្នឹង គឺតកតួងនឹងសតិដ្ឋានវិបស្សនាដែលបានអាចជ្រះថ្លាក្នុងប្រសាសនានឹងក្រៃលែងមិនអាចនឹងថាសាសនាណាក៏ដូចតែពុទ្ធសាសនា ព្រោះដឹកនាំមនុស្សឲ្យល្អគឺយើងមិនមិនអាចនឹងមានការវាស់វែងអីចឹងទៅទៀតបានទេពីព្រោះយើង បានមកចេះដឹងថា នៅ ក្នុងពុទ្ធសាសនានេះគឺបានប្រកាសពីសច្ចធម៌ នឹងឯងហើយដែលបានជាទីពឹងឲ្យដល់អ្នកដែលបានឃើញសច្ចធម៌ហ្នឹងត្រង់ដែលថា កំណត់ ដឹងឧបាទានខណ្ឌហើយវាអត់មាន ខ្លួនឯងដែលនឹងត្រូវថា មានការខ្វាយខ្វល់នឹងរឿងអីទៀតទាំងអស់ប៉ុន្តែអត់មានចាំបាច់ វកឲ្យឲ្យព្រះមកជួយអីអីទេវាអត់មានខ្លួនឯងសម្រាប់ព្រះ ជួយនឹងទៅហើយនឹងឯងឈ្មោះតែជួយ ខ្លួនឯងបានណាហ្នឹងឯងហ្នឹងគឺបានជ្រះថ្លាទៅក្នុងព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ដឹងនឹងដល់ក្រៃលែងណាស់គឺសច្ចធัวហ្នឹងអញ្ចឹងគឺមានជំរឿណានៅ ក្នុងបដិច្ចសមុបាទធัวហ្នឹង ហើយសិក្សារឿយរឿយទៅដើម្បីនឹងបានចេះដឹងថាសេចក្តីទុកនឹងប្រព្រឹត្តទៅ ជាលោកសមុទយៈរហូតដល់ទៅបានដឹងអំពីការអស់ទៅ នៃទុកនឹងឯងដែលជាលោកកនិរោធដែលជាការអស់ទៅនៃវត្តដាក់នឹងគឺជាព្រះនិព្វានបណ្ណាហើយបញ្ហាបាសកជាចន្ទរិទ្ធនឹងឆ្ងល់អំពីបាតដែលខរិកា មហាព្រំណាណាខៈដេកាដាក់រោផងណាខៈខៈដេការៈហ្នឹងឯងគឺការងារធ្វើឆ្នាំងណាហ្នឹងឯងការងារនឹងឈ្មោះនឹងគឺតាំងពី សាសនា ព្រះសម្មាសម្ពុទ្ធកសបៈមកគាត់អ្នកធ្វើឆ្នាំង ដើម្បីចិញ្ចឹមមេត្តាបិតាដែលងឹតភ្នែកហ្នឹងអត់បានចូលកម្មភ្នោះទេបានណែនាំព្រះបរមពុរិស័ទចោតបាលមាននុបក្នុងការនោះដែលមានតកូលពងពោះហើយឲ្យព្រះអង្គបានទៅជួបព្រះសម្មាសម្ពុទ្ធកសបៈទសពលហ្នឹងហើយមិនចង់ទៅចង់ទៅប៉ុន្តែដល់តែបានទៅជួបគឺថាចាប់បានហ្មងទាំងគឺឧបនិស្ស័យព្រះអង្គក៏ចូលកម្មភ្នោះ សិក្សាត្រួតត្រងបត្រៃបីដកទៅអញ្ចឹងគឺស្មូនឆ្នាំងអ្នកធ្វើឆ្នាំងហ្នឹងគាត់មិនមែននៅអង្គុយលក់ទៀតគាត់ដាក់ឆ្នាំងនៅមុខផ្ទះគាត់ហ្នឹងហើយគេស្រឡាញ់គាត់យកអង្គយកសដែកងួយកអ្វីអ្វីសំគួរសម្រាប់គាត់នឹងមកទុកឲ្យគាត់ទៅយកឆ្នាំងទៅប្រើទៅនឹងឯងគាត់មិនយកលុយយកកាក់អីផងទេគាត់ មហូបអាហារអីមានល្មមសម្រាប់មាត់ដីអ្នកហ្នឹងគាត់មួយហើយនឹងពុកម្ដាយហ្នឹងតែប៉ុណ្ណឹងទេនឹងបានឈ្មោះថាខតិការៈហ្នឹងក្នុងខតិការៈសោតទាំងយើងអានជាបាលីអញ្ចឹងទៅយើងចាំហ่ะគឺខដិការៈសោតគឺនេះវាមានរៈនឹងមួយឲ្យយើងចាំហើយយើងអានជាខ្មែរទៅខដិកាអញ្ចឹង ដឹងមានរោឬអត់ប៉ុន្តែអាហ្នឹងគឺការៈបល័យទាំងណាតែមានរោអញ្ចឹងមកគឺការបល័យហ្នឹងឯងមានរោគឺភាកច្រើនជាបល័យទាំងភាកច្រើននេះមិនមែនទាំងអស់ទេណាហ្នឹងឯងឧទាហរណ៍ដូចពាក្យថាទូមកនេះយើងចាំអញ្ចឹងកុំឲ្យសេះទូដាក់បត្រៃបីដកឃើញសាឡាសាឡាចេះដាក់រោអញ្ចឹងទៅទូយើងភាសាខ្មែរ នឹងមានរួយកមកធ្វើអីទូរៈហ្នឹងគឺបាលីប្រែតែឆ្ងាយអញ្ចឹងទៅមានអញ្ចឹងយើងចំណាំចំណាំតាមហ្នឹងផងទៅណាព្រោះឃើញមានការខុសរឿងរោនឹងច្រើនទេបណ្ណាខុសច្រើនទាំងខ្ញុំកណាទាំងអីហ្នឹងអីគុណចាស់អីអីសិក្សា បល័យអីដល់ឌីប្លូមដល់អីច្រើនសរសេរចភៅអីអីហ្នឹងមើលទៅឃើញឥណិតទៅឃើញរឿងកន្លែងស្លាស់ស្លាស់ហ្នឹងចេះតែដាក់រោហ្នឹងឃើញច្រើនចឹងផងដែរតែក៏ណានឹងក្រំតែនិយាយអំពីរឿងអសអញ្ចឹងទៅក៏ជាវប្បធម៌មួយដែលខ្មែរយើងនឹងគួរឲ្យយើងស្រឡាញ់ប្រទេសជាតិ មានអសរជាតិជាភាសាខ្មែរយើងហ្នឹងចឹងហ្នឹងឯងហ្នឹងសំខាន់ណាវប្បធម៌អរិយធម៌ក៏ណាប្រទេស ខ្លះក្នុងពិភពលោកហ្នឹងគឺมันមានជាអសអីសម្រាប់ប្រទេសខ្លួនឯងចឹងទៅទេគឺថាបែកចេញពីប្រទេសដតីដតីមកចឹងទៅគ្រាន់តែថាជាប្រទេស ឯករាជ្យមួយខ្លួនឯងក៏ប៉ុន្តែវាអត់មានភាសា សម្រាប់ខ្លួនឯងហ្នឹងទេគឺថាភាសាប្រទេសនេះប្រទេសនោះអីអីចឹងទៅហ្នឹងក៏មានតាមហ្នឹងមិនមិនអីទេគឺគេប្រើប្រាស់បានអភិវឌ្ឍប្រទេស ជាតិអីឲ្យចម្រើនជឿនលឿនសុខសន្តិភាពសបោសបាយអីចឹងទៅហើយក្នុងโลกហ្នឹងប៉ុន្តែគ្រាន់តែចង់រំលឹកថាប្រទេសខ្មែរយើងទោះជាថាកំពុងអភិវឌ្ឍនៅ ក្នុងសភាពយ៉ាងណាប៉ុន្តែវាមានភាសាខ្មែរយើងនេះហើយសំខាន់គឺយើងបានបត្រៃបៃដកភាសាខ្មែរហើយទាំងទាំងភាសាបាលីប៉ុន្តែអក្សរខ្មែរយើងអាចអានបានអានបានអ្នកមោតស្សៈភគវៈតោប៉ុន្តែអក្សរខ្មែរទេហ្នឹងឯងគឺ ជាតិសាសនាក៏ត្រូវតែអ្នកមោតសៈភគវៈតោនឹងឯងគ្រាន់តែគេអាសេអសគេទៅតែខ្មែរយើងមាន អសខ្មែរយើងយើងអានបានណាបាលីបីដកហ្នឹងទៅតាមអសខ្មែរអញ្ចឹងគឺយើងមានអសខ្មែរយើងហ្នឹងសម្រាប់ជាសញ្ញាសម្គាល់ថាជាប្រទេសមួយដែលមានអសសាសហ្នឹងឯងគឺជាវប្បធម៌ ហើយនាំឲ្យមានអរិយធម៌ម្រងចម្រើនទៅទៅតាមប្រទេសដែលមាននៅ អរិយធម៌និងវប្បធម៌ហ្នឹងព្រោះណាមានពុទ្ធសាសនា បានតាំងនៅក្នុងស្រុកខ្មែរយើងហ្នឹងគឺគួរឲ្យរីករាយជ្រះថ្លាណាស់ទោះជាថាវាមិនតាន់មានអីទំនើប ដូចអាមេរិកកាំងបារាំងកាណាដាអូស្ត្រាលីដូចអីអីក៏ពិតប៉ុន្តែយើងកុំភ្លេចកុំភ្លេចថាស្រុកខ្មែរយើងមានធัวទាំងចណា ពុទ្ធបរិស័ទស្រាប់តែដល់បត្រៃសរណគមហើយព្រះពុទ្ធពធัวព្រះសង្ឃនេះជាសម្បត្តិក្រៃលែងជាងសម្បត្តិស្ដេចចក្រទៅទៀតគណាក្រៃលែងណាស់ សម្បត្តិក្នុងទេវលោកព្រហ្មលោកស្មើដោយពុទ្ធរតនៈមិនមាន ស្មើដោយធម្មរតនៈមិនមានស្មើដោយសង្ឃរតនៈមិនមាន សូម្បីតែស្ដេចចក្រក្នុងសម័យនៃព្រះអរិយមេត្រីក៏លះបង់សម្បត្តិស្ដេចចក្រចូលមកកាន់ភ្នួរបួសជាបព្វជិតបព្វជិតនឹងគឺពិសេសជាងស្ដេចចក្រទៅទៀតណាទាំងបានស្ដេចចក្រនឹងលះបង់មកបួសណាហើយអត់មានចេញទៅវិញទេគឺសម្រាប់ព្រះរហັດជាព្រះរហន្តក្នុងពើភ្នួសនឹងទៅតែម្ដង ហើយព្រះរាហុលមើលមើលមេដាឲ្យមកសូមកំណត់ក្របដើម្បីបានជាស្ដេចចក្រណាព្រោះព្រះរាហុលមាន លក្ខណៈធ្វើជាស្ដេចចក្រណាប៉ុន្តែព្រះអង្គឲ្យបួសជាសាមណេរទៅស្រេចព្រះសិរីបុត្រជាព្រះឧបជាហើយយើងមិនទុកចិត្តព្រះអង្គយ៉ាងម៉េចដូចជាទេវទត្តថាព្រះអង្គមិនចង់ឲ្យក្រុមគ្រួសារយើងចម្រុងចម្រើនទេអូន ស្រីយើងអាចធ្វើជាស្រីកែវបានព្រះអង្គអត់ធ្វើជាស្ដេចចក្រទៅបួសបាត់ឲ្យប្អូនស្រីយើងខកខានទៅឲ្យបួសតាមទៀតក្មួយយើងអាចជាស្ដេចចក្របានដើម្បីចម្រុង ចម្រើនវងតកូលរបស់យើងវងតកូលរបស់ទេវតតហ្នឹងណាហ្នឹងឯងហើយឲ្យក្មួយយើងទៅបួសទៀតហ្នឹងនិយាយប្រាប់ទុនបាណិដែលជាសាច់ញាតហ្នឹងឲ្យស្អប់ព្រះឲ្យមិនចូលចិត្តព្រះអង្គហ្នឹង នឹងឯងហើយដែលដែលយើងទៅបួសហ្នឹងណាមិនបួសដោយពេញចិត្តជាមួយនឹងប្រកោដំទេយើងទៅបួសដោយសារយើងនឹកក្មួយយើងតើនឹកព្រះរាហុលទៅបួសតាមហ្នឹងហ្នឹងគឺរឿងទេវតាប៉ុន្តែដោយពុទ្ធបរិស័ទយើងហ្នឹងຕົកចិត្តក្រៃលែងពេញលេងគឺថាព្រះអង្គរៀបចំយ៉ាងម៉េចចាត់ចែងយ៉ាងម៉េចមាន តែត្រូវដោយបហាប្រតិអនុគ្រោះព្រះអង្គឲ្យព្រះរាហុលបួសគឺត្រូវហើយ ពីព្រោះមួយសម្បត្តិក្នុងលោកមិនអាចរួចថត់ចាក់ទុកទេ តែព្រះអង្គប្រទានអរិយទ្រព្យឲ្យដល់ព្រះរាហុលឃើញទេព្រះរាហុលសម្រាប់ព្រះរហັດនៅក្នុងភូមិសាមណេរ13ឆ្នាំឧបសម្បទាមិនតាន់បានមួយរសាផង ស្ដាប់រាលោវាទសោតសម្រាប់ព្រះរហັດជាមួយនឹងទេវតារាប់មិនអស់ទេនៅនាព្រៃអន្តវ័នហ្នឹងហ្នឹងឯងហ្នឹងរៀបរាប់អញ្ចឹងពីរឿង ស្រុកខ្មែរយើងចឹងនឹងឯងកុំកុំចេះតែថានិយាយពីរឿងស្រុកខ្មែរចិត្តតែចិត្តតែនឹកពីរឿងស្រុកគេហ្នឹងឯងវាមិនដូច ស្រុកគេណាអាហ្នឹងវាមិនដូចហ្នឹងគឺចង់និយាយពីរឿងអន់ណានិយាយពីរឿងអន់អន់នេះអន់នេះអន់នេះ10 20អន់វាមិនដូច ស្រុកគេ នឹងឯងវិញព្រៀបវាចេះតែអញ្ចឹងហើយវាយើងយកស្រុកគេនឹងស្រុកគេនឹងក៏មិនដូចទេវតាដែរអឺបើយើងចង់ព្រៀបទៅមិនដឹងឯងហើយស្រុកខ្មែរប៉ុណ្ណឹងវាយើងព្រៀបជាមួយនឹងនរកប្រែតទៅមើលដែលយើងកើតមកជាមនុស្សហ្នឹងគឺប្រសើរពិសេសនឹងឯងអានឹងរឿងព្រៀបវាចិត្តតែមានណាវាមាន អន់វាមានទ្រាំបើទៅតាមនឹងប៉ុន្តែវាសំខាន់ការពិតត្រង់ដែលថាបើដូចជាយើងរស់នៅ ម្នាក់ម្នាក់ឯងចឹងទៅតើអាចមានធัวជាទីពឹងបានសេចក្តីសុខដែរឬទេហើយយើងអាចមានធัวជាទីពឹងបានសេចក្តីសុខហើយត្រូវកំណត់ថារឿងអ្វីអ្វីទៀតគឺវានៅលើ បច្ច័យយ៉ាងណា វាប្រព្រឹត្តទៅតាមកម្មយ៉ាងម៉េចវាប្រព្រឹត្តទៅតាមនិយមធัวយ៉ាងម៉េចគឺត្រូវឲ្យឃើញជាការពិតដើម្បីយើងសុខចិត្ត ជាមួយនឹងអវ័យអវ័យទាំងអស់ហ្នឹងហើយយើងរស់នៅជាមួយនឹងទីពឹងរបស់យើងឯនេះទេតើយើងមិនមែនពឹងរបស់ទាំងអស់ហ្នឹងឯណាហើយយើងបានទីពឹងរួចផុតចាក់ទុកវាគ្រប់គ្រាន់ហើយយើងទៅហួងហែងអវ័យវ័យសពគ្រប់យកមកឲ្យតបៅដើមទ្រូងធ្វើអីយកមកឲ្យកើតទុកធ្វើអីនឹងឯងលមួមតែបានទីពឹងរស់នៅជាសុខបានហើយរឿងក្នុងលោកនេះវាអញ្ចឹងឯងឃើញទេអានឹងដែលយើងមានធម៌ជាទីពឹងតាមរយៈដែលយើងមានពុទ្ធសាសនា អញ្ចឹងយើងត្រូវគិតផងស្រុកខ្មែរយើងហ្នឹងមិនដូចស្រុកគេរឿងនេះរឿងនេះប៉ុន្តែ ស្រុកគេអត់មានពុទ្ធសាសនាអត់មានបរតនត្រ័យអាហ្នឹងយើងមិនគិតកន្លែងហ្នឹងផងមើលគឺហ្នឹងដែលមនុស្សគេសម្បូរសបាយសុខអីអីនឹងចំណាត់ថ្នាក់លេខ1ហ្នឹងរឿងមាន បានរឿងសុខសបាយប៉ុន្តែមានដល់ពុទ្ធមានដល់ពធัวមានដល់ប្រសង់ជាសរណៈឯណា នឹងឯងតែដែលជាខ្លឹមសារសំខាន់ណានឹងឯងហើយយើងមានបត្រៃ3ដកណាអាចសិក្សារៀនសូត្របាន រូបភាពខាងក្រៅមិនមាន បាន អីទៅយ៉ាងណាប៉ុន្តែផ្លូវចិត្តមានសេចក្តីសុខឲ្យតែយើងណេបនិតចិត្តស្និទ្ធនឹងពុទ្ធសាសនាអានឹងយើងមើលដើម្បីឲ្យបានច្បាស់លាស់ក្នុង តម្លៃនៃបរតនត្រ័យដែលមាន នៅ ក្នុងស្រុកខ្មែរទាំងនឹងសំខាន់ណាមើលដូចនិយាយពីអឺប្របាទទេវានំបយៈទេសៈអញ្ចឹងព្រះអង្គទៅដល់ឋានតាវតឹងអង្គឃើញថាវាអត់តម្លៃអីសម្រាប់ព្រះអង្គព្រះអង្គជាយត់មកជាមនុស្សវិញដើម្បីបានបួសឃើញហើយព្រះអង្គលះបង់សម្បត្តិទេវលោកណា អានឹងដែលព្រះអង្គឃើញ តម្លៃដែលជាទីពឹងចឹងឯងមិនយកភាពសបាយរីករាយអីទៅទេហើយដូចជា នៅក្នុងអច្ឆរាសោតអីអីចឹងសមណៈទេវបុត្រលោកនិមន្តចង្ក្រមប្រព្រឹត្តធัวហើយលោកកើតខ្យល់ចាប់នៅក្នុងផ្លូវចង្ក្រមហ្នឹងទៅហើយលោកសគត់ទៅ ទៅជាទេវបុត្រលោកអត់រវីរវល់នឹងទេពអប្សរអីទេលោកថា ព្រៃមោហណៈព្រៃដែលធ្វើឲ្យសត្វលោកវង្វេងហ្នឹងឯងចោលស្រីទេពអប្សរវឹងមកកល់ព្រះអង្គសំសួរអំពី ផ្លូវដែលចេញអំពី លោកនឹងឯងចឹងកថាងញាត្រាភវិសតិព្រះអង្គសម្ដែងអរិយមេអង្គ8ទៅសម្រាប់សោតាបត្តផលទៅអានឹងគឺចង់និយាយពីរឿងទីពឹងពិតប្រកបឲ្យរួចផុតចាកទុក្ខ បអិនសម្រាប់មគ្គផលនៅណាបអិនមិននៅឋានព្រះអង្គទេនៅស្រុកមនុស្សហ៎នៅស្រុកមនុស្សស្រុកមនុស្សហ្នឹងបើនិយាយពីមាសប្រាក់លុយកាក់សម្បត្តិកៅកង វាវាមិនអាចយកទៅប្រៀបជាមួយនឹងឋានប្រអិនបានទេខុសគ្នារាប់ដងមិនអស់ទេអីនោះសិតតែតិចប៉ុន្តែមិនប្រអិនមកឋានមនុស្សធ្វើអីថាមកពីមានព្រះ ណាដល់តែពេលដឹងតែចិត្តជាយត់ភ័យដែរនាំទេវតាសម្បើមរੂព្រះអង្គហ្នឹងឯងសុព្រំទេវបុត្រអីអីទាំងអស់ហ្នឹង ទេវតាសម្រាប់មគ្គផលរាប់កោតរាប់មិនអស់ ដោយសារព្រះសម្មាសម្ពុទ្ធទាំងឯងអញ្ចឹងគឺយើងកើតមកជាមនុស្សហើយបានជួបនឹងព្រះសម្មាសម្ពុទ្ធនេះអស់ចិត្តអស់ចង់ប៉ុណ្ណឹងទៅណាដាប់បានទេពាក្យថាអស់ចិត្តហើយអស់ចង់ទៀត ប៉ុន្តែគឺត្រូវតែសុខស្ងប់ជាមួយនឹងការអប់រំទូលមានចិត្តនឹងឯងនឹងឯងហើយទំនួបាសកជាចន្ទរិទ្ធនឹងសួរវិបាតរបស់កិរិកាមហាព្រំថ្វាយពុទ្ធអង្គក្នុងកាលព្រះអង្គសាងពភ្នោះបាត់ទៅណាមានហេតុផលដូចម្ដេចហើយប្រទេសស្ថាននៅទីណាសប្ដថ្ងៃហើយនឹងឆ្ងល់ថាព្រះអង្គទទួលចង្ហាន់នាងសេជាតាគឺថាសមាសព្រះអង្គទទួល សដៅផងសដៅដំដល់ពីបពុសៈភេលិកៈដោយ បាតមហារាជទាំង4ដែលព្រះអង្គទ្រង់អធិដ្ឋានសូមឲ្យលោកគ្រូជួយសម្ដែង នៅក្នុងសេចក្តីហ្នឹងហើយនឹងជូនបនកុសលលោកគ្រូពីកិច្ចការងារផ្សេងផ្សេងណាហ្នឹងឯងអឺបាតរបស់ខរិកាព្រំជាព្រះអរហន្តទាំងកណាទាំងត្រៃចៃវរអីដែលព្រះអង្គទ្រង់ប្រភ្នោះនឹងឯង នឹងគឺមករយៈពេលក្នុងការដែលព្រះអង្គទ្រង់មកបួសគឺត្រូវមាន បរិខាសម្រាប់អ្នកបួសហើយភរិការៈព្រំនឹងជាមិត្តសម្លាញ់ចាស់បានអស់ជីវិតទៅកើតក្នុងសធាវៈព្រំជន់អវិហាក្រន្តបដិសន្ធិព្រឹបក៏សម្រេចព្រះអរហត្តទៅនៅក្នុង មโนទ្វារវិថីបណ្ណាអរហត្តបានកើតឡើង ជាព្រះអរហន្តទៅហើយស្ថិតនៅរហូតបានទៀតរហូតដល់អស់អាយុព្រំណានៅក្នុងទេវលោក6ជាន់គឺព្រះអរហន្តត្រូវតែបរិនិព្វានសូម្បីតែព្រះអនាគាមីក៏ត្រូវតែជាយត់ទៅកាន់សធាវៈព្រំដែរ មានត្រឹមតែសោតាបានសកតិគាមីទេ ដែលនៅ ទេវលោក6ជាន់ហ្នឹងប៉ុន្តែបើទេវតាជាន់ក្រោមក្រោមចាតមហារាជការអីអីហ្នឹងអាហ្នឹងមានព្រះរហន្តគង់នៅរហូតអស់ជីវិតបានកណាហ្នឹងឃើញមានក្នុងអត្ថកថាអអត្ថកថាចូលៈវច្ឆកោតសោតបេដកលេខ24ទាំងប្រសូតខាងដើមហ្នឹងឯង ចាប់ផ្ដើមឡើងហើយអត្ថថាបញ្យលតេតួងសេចក្តីក្នុងប្រសូតទៅគឺមានបញ្ជាក់រឿងហ្នឹងប៉ុន្តែចឹងគឺដល់ទៅពេលព្រះអង្គត្រូវទទួលនៅមគ្គុបាយៈក្នុងពេលហ្នឹងគឺបាបហ្នឹងត្រូវត្រូវតែមិនមានអញ្ចឹងប៉ុន្តែក្នុងគម្ពីរហ្នឹងមិនបានប្រាប់ថាទៅណាមកណាទេគឺថាបាត់ទៅ បាត់ទៅគាត់ដែរចាស់ដើមមកយកទៅវិញក៏មិនដឹងព្រោះជារឿងណានឹងឯងសំដែងប្រាប់មកប៉ុណ្ណាយើងដឹងតែប៉ុណ្្នឹងឯងប៉ុន្តែជានិយមធัวជានិយមធัวដែលពពុទ្ធគ្រប់ព្រះអង្គនឹងត្រូវទទួលមធុបាយៈនឹងទទួលដោយភេជ្ជៈដើម្បីបានភេជ្ជៈនឹងបណ្ដែតទឹកអញ្ចឹងគឺมันអាចទទួលនឹងបាទទេអញ្ចឹង ធម្មតាព្រះអង្គត្រូវទទួលនឹងបាតប៉ុន្តែដល់ទៅរួបាតទៅវាបាត់ទៅព្រះអង្គទទួលភេជ្ជៈនឹងមកអានឹងជានិយមធัวអញ្ចឹងដូចជារឿងបញ្ញវគិអីដែលត្រូវរត់ចោលព្រះអង្គអីទៅអញ្ចឹងវាត្រូវមានរឿងដែលត្រូវឲ្យ បញ្ញវគិរត់ចោលអញ្ចឹងឯងនឹងក្នុងព្រះអត្តកថាមហាសច្ចកៈសោតទាំង ក្នុងបេកដកលេខ22ហ្នឹងសម្ដែង ថានឹងនិយាមធัวទេដើម្បីព្រះអង្គគង់នៅដោយវិវេកក្នុងការត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធហើយរត់ទៅនឹងមិនរត់ទៅណាទេរត់ទៅ ព្រៃអសិបតនមេកទេយវ័នគឺជានិយមធัวដែលពពុទ្ធគ្រប់ព្រះអង្គត្រូវទៅសម្ដែងបឋមចក្រកបវត្តនសោតក្នុងទីនឹង ណាគឺកន្លែងដែលมันឃ្លាតទាំងដែលសំដែងបឋមចៈហ្នឹងពុទ្ធអង្គមុនមុនហ្នឹងសំដែង ទីណាគឺព្រះអង្គក្រោយមកសំដែងទីហ្នឹងអញ្ចឹងត្រូវប្រោសបញ្ញវគិដើម្បីស្ដាប់បឋមចៈកបវត្តនៈសោតហ្នឹងអញ្ចឹងឃើញទេនិយមធัวហ្នឹងគឺថារៀបចំឲ្យបញ្ញវគិហ្នឹងនិមន្តទៅទៅកន្លែងហ្នឹងហ្មងអត់មានទៅកន្លែងដតីទេនឹងឯងដូច្នេះរឿងការដែលត្រូវបាត់បាត់ទៅវិញហ្នឹងគឺនិយមធัวត្រូវតែបាត់ទៅវិញអញ្ចឹងទៅ នឹងឯងហើយព្រះអង្គបណ្ដែតភេជ្ជៈនឹងទៅរឿងរ៉ាវតាមនឹងយើងជ្រាបហើយ ហើយដល់ទៅពេល បាន ត្រាស់ជាពុទ្ធចាប់ផ្ដើមព្រះអង្គទទួលចង្ហាន់បិណ្ឌបាតពេលណាត្រូវមាន បាតពេលហ្នឹងគឺ បាតសម្រាប់ព្រះសម្មាសម្ពុទ្ធមិនសម្រាប់សាវកទេបាតពុទ្ធហ្នឹងទាំងគឺជាបាត ដែលព្រះអង្គមិនអនុញ្ញាតឲ្យដល់វិខទាំងឡាយទេវិខទាំងឡាយបានតែបាតដែកបាតដីនឹងចឹងទេបាទព្រះអង្គនឹងគឺព្រះអង្គជាព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលពីមហារាជទាំង4នៅសព្ទាទី7រួចហើយនានារាជាយតនៈគឺដើមកេះនឹងព្រឹកឡើងចូលក្នុងថ្ងៃទី50គឺព្រះអង្គទទួល ញ៉ាំបិណ្ឌបាតទីតបុសៈភលិកៈនឹងឯងដោយបាតរបស់មហារាជទាំង4ហ្នឹងដោយប្រហាប្រតិអនុគ្រោះ ដើម្បីឲ្យបាន ទាំង4អង្គហ្នឹងព្រះអង្គក៏ទ្រួត បាតចូលគ្នាអធិដ្ឋានឲ្យទៅ ជាបាតតែមួយទៅនឹងឯងចឹងសេចក្តីនឹងប៉ុណ្ណឹងខ្ញុំកដារៀបរាប់ឲ្យទុកដាក់ប្រាក់វិជាពធទេសនាដើម្បីបានចូលរួម ដោយបាទសក់គួងលៀងភេងបាទសិកាជូសឿហៀងពួកជាវធัว50ដុល្លារនៅថ្ងៃវេនគាត់ដឹកលោកគ្រូទៀតហើយតែងតែជំរុំរងនៅវត្តបកមានជ័យនឹងរឿយរឿយគាត់ណានឹងឯងហើយបាសិកាពោទេវីនិងអ្នកម្ដាយក៏50ដុល្លារដែរអញ្ចឹងបាន100បាសិកានន់មេលានិងស្វាមីព្រមទាំងបុត្រ10ដុល្លារ ហ្នឹងឯងបាន110ក្រុមឡានបាសកាខិនតានពជាពធัว20ម៉ឺនកណា20ម៉ឺនហ្នឹងបើគិតជាដុល្លារ50អញ្ចឹងបាន160កណាបាន160ហើយបាសក់ហងចន្ទរិន និងបាសិកាដួងរវីព្រមទាំងបុតបុជាពធัว20ដុល្លារហើយចូលកំរាលប្រសង់10ដុល្លារអញ្ចឹងបាន180ណា108ហើយបាសក់ប៊ូហ៊ីងនិងបាសិកាមីម៉ារិន20ដុល្លារ អាន200នឹងឯងហើយវារណាបច្ច័យ4ប្រសង់បិណ្ឌបាត50ព្រះអង្គមួយអង្គមួយអង្គ5000ណារួមសរុបទៅ250000ណាហ្នឹងចាំអឺលោកគ្រូអាចារ្យបវារណាទៅហើយពុទ្ធបរិស័ទក្រុមវេនបាសការស់ចិនបូជាពធัว50ម៉ឺនណា50ម៉ឺនហ្នឹងហ្នឹងឯងជាង100ណាអាមិញបាន200ណា ឥឡូវបាន3 300 310ម៉ឺនហ្នឹង25ដុល្លារទៀតណាហ្នឹងឯងអញ្ចឹងបាន325ដុល្លារហើយណាបច្ច័យ4ប្រសង់ផងដែរពុទ្ធបរិស័ទបាសិការស់ចិន50អង្គក្នុងមួយអង្គ10000ចឹងហើយចឹងប្រាក់បុជាពធទេសនា បានជាង300ព្រោះវាជាប់ប្រាក់ដុល្លារពីដំបូងមកគិតទៅ បានជាង1លានណាហើយនេះ1លានទៀតពុទ្ធបរិស័ទទូទៅចឹងបានជាង2លាន កណាបានទុកដាក់ជួសជុលព្រះចេតិយកណាទៅចេតិយព្រះពុទ្ធចេតិយទាំងឃើញឃើញកំពូលវាចាត្រូវខ្យល់បាទណាហើយលិចទឹកទៀតណាលិចទឹកទៀតអញ្ចឹងគឺថាពុទ្ធបរិស័ទនឹងឯងថ្ងៃណាជួបជុំគ្នារួបរួមបំកសលដើម្បីជួសជុលនៅបច្ចេកដីហ្នឹងគឺចាំបាច់ណាស់ កណាសូម្បីបព្វជិតនឹងមិនមានកិច្ចការងារថ្មីយ៉ាងណាប៉ុន្តែបដិសង្ខរណៈហ្នឹងគឺជាកិច្ចការងារសង្ឃទៀតក្នុងការជួសជុលជាពិសេសគឺវិច័យដីទាំងត្រូវការជួសជុលសូម្បីតែពពោតិព្រឹកដែលត្រូវថែរសាណាស់គឺមិនត្រូវកាប់មិនត្រូវអីអីចឹងទៅទេចឹងព្រោះណាអានឹងមិននិយាយដល់តែថ្នាក់បន្ទុះអីទេណាបើ ប្រទូសនឹងពពោតិព្រឹកបៀតបៀនពពោតិព្រឹកនឹងដោយចិត្តប្រទូសនឹងមានទោសចិត្តអនន្តរិយកម្មទាំងកណាក៏ប៉ុន្តែដល់តែមានរឿងត្រូវរសាបច្ចេកដីអីអីបើមានមេឃពពោតិព្រឹកទៅប៉ះទៅទង្គិចអីហ្នឹងគឺថាព្រះអត្តកថាដីកាអីលោកឲ្យស្រួលរៀបចំទៅតាមហ្នឹងត្រូវលះត្រូវកាត់អីបានទៅណាគឺមិនមែនដោយចិត្តបន្ទុះទេប៉ុន្តែដើម្បីរក្សានៅបច្ចេកដីនឹងឯង នឹងដូច្នេះបច្ច័យដីនឹងសំខាន់ណាស់ទាំងយើងមើលដូចជាព្រះមហិន្ទថេរៈណាចម្រើនពូប្របាទទេវានំពយៈទេសៈត្រឡប់មកជាពូទ្វីបមជ្ឈិមប្រទេសវិញទៅណាហើយដល់ព្រះរាជាសាកសួរទៅថាមកអំពីមិនមានព្រះបរមសារីរិកធាតុអញ្ចឹងត្រូវអរតនាមកអញ្ចឹងតើ ខ្ញុំកណារតនាមិនបានថាអានឹងភារៈនៅលើអាត្មាប៉ុន្តែកសាងបច្ចេកដីភារៈនៅលើមហាបពិទ្ធចឹងគឺព្រះជា បាទេវានំពយៈនឹងត្រូវកសាងហើយសួរទៀតកសាងរបៀបម៉េចរបៀបម៉េចអីអីចឹងទៅ គឺកសាងធោបារាមនឹងឯងមុនគេចឹងគណៈហើយ ព្រះមេនតេរៈក៏ចាត់ចែងឲ្យសុម្នាក់សាមណេរហ្នឹងទៅសូមពីប្របាទធម្មាសោកជាជីតាហ្នឹងមកជីតារបស់សុម្នាក់សាមណេរហើយជាបៃតារបស់ព្រះមហិន្ទថេរៈហ្នឹងសុម្នាក់សាមណេរជាក្មួយបង្កើតចឹងណាហើយសុម្នាក់សាមណេរហ្នឹងទៅទទួលព្រះអខកធាតឆ្អឹងដងកបិតខាង ស្ដាំ ពីសកៈទេវរាជទៀតប្រអិនបើកទ្វារព្រះជូឡាមณีចែកដីហ្នឹង នាំយកព្រះ អខកធាតឆ្អឹងដងកបិតស្ដាំ របស់ព្រះរាមាវិភាកនឹងសម្ញសាមណេរយកមកប្រគេនព្រះឧបជា ព្រះមហិន្ទថេរៈនឹងមានពិធីដង្ហែប្រធាតមានបរិហាប្រធាតក្រៃលែងណាស់នៅ ក្នុងអត្តកថាដីកាកណាអថថាវិន័យចឹងកណាសារតតិបនីហ្នឹងសារតថតិបនីហើយនឹងមាន អត្ថថាសមន្តនឹងឯងប៉ុន្តែដីកាហ្នឹងដីកាសារថតិបនីដីកាហ្នឹងមានរៀបរាប់នៅក្នុងវគ្គដែលតតិយៈសង្គាយនាហើយហ្នឹងចឹងប៉ុណ្ណឹងទាំងខ្ញុំម្ដារំលឹកពីការជួសជុលវិច័យដីហ្នឹង